ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រៃរដ្ឋដោយសេចក្តីគោរពជាថ្លាដល់ពងពោះលោកសូមក្រថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីជាថ្លាសូមចំបានពោលោកនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនា ការ live ផ្ទាល់ផ្សាយជីពីបច្ចៈមណ្ឌលរូបធម៌វត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 1300ខែទុតិយស័កឆ្នាំឆ្លងត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី6ខែសីហា ឆ្នាំ2021សូមស្វាគមន៍ប្រិមិត្តញោមទាំងអស់គ្នាមកចូលក្នុងកម្មវិធីសន្តានាពធដែលមានការនិមន្តចូលរួមពីគុណចាស់ញាណសារណោគង់នៅវត្តធម្មសង្ឃីដោយសេចក្តីគោរពជ្រះថ្លានិងសូមក្រាបថ្វាយបង្គំគុណចាស់តែចន្ទជូតតនិមន្តគុំនៅវត្តរស្មីរតនសង្ឃីទីក្រុងព្រីស្បិនដោយសេចក្តីគោរពជ្រះថ្លាហើយសូមស្វាគមន៍ ឧបាសិកាណប់សវណ្ណមកពីខាងទីក្រុងភ្នំពេញណាយយើងទាំងអស់គ្នាញាតិញោមពុទ្ធបរិស័ទបានជ្រាបហើយជារៀងរាល់ថ្ងៃ សាថ្ងៃសុក្រតែងតែ ជួបនៅកម្មវិធីសន្ទនាវធរដោយមានគុណចាស់និមន្តចូលរួមក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃសុក្រនៅវេលាម៉ោង7នៅទីក្រុងស៊ីដនីត្រូវនឹងម៉ោង4នៅទីក្រុងភ្នំពេញអញ្ចឹង មាននេតិនេះផ្សាយជូននៅក្នុងកម្មវិធី live បន្តនៅក្នុងទូរទស្សន៍ KK CCTV ជាទូទស្សន៍របស់មជ្ឈមណ្ឌលធរកម្ពុជាក្រមហើយក៏ជាការបង្ហាញនៅ កម្មវិធី សន្ទនាពធជារៀងរាល់ថ្ងៃនេះគឺគោលបំណងដើម្បីផ្សព្វផ្សាយនៅពធផ្សាយទៅកាន់អ្នកយកពិតបរិស័ទក្នុងនាមជាជាធម្មទានឈ្នះឲ្យទានទាំងពួងហើយផ្សព្វផ្សាយទៅកាន់អ្នកញោមដើម្បីមានបំណងឲ្យអ្នកញោមបានយល់អំពីកិច្ច កិច្ចធ្វើបុណ្យកុសលក្នុងការធ្វើទានធ្វើបុណ្យធ្វើបុណ្យធ្វើកុសលផ្សេងៗគឺដោយសារតែការស្ដាប់ពធគឺធម្មទានជាអត់ទានទាំងពួងអញ្ចឹងខ្ញុំកាលណាសូមប្រកេនជូនដល់ញាតិញោមពុទ្ធបរិស័ទនិងជូនប្រគល់ដល់គុណចាស់ញាតិកម្មជួតតមេត្តាធัวសេចក្តីផ្ដើមនៅទានពីរយ៉ាងដែលខ្ញុំកាលណាសូមដាក់នៅប្រធានបទទានពីរយ៉ាងគឺអសហតិកៈទានការការធ្វើដោយ ខ្លួនឯងមួយ ហើយនឹងអនតិកទាន ការធ្វើដោយដោយប្រើអ្នកដតីឲ្យធ្វើឲ្យជំនួសអញ្ចឹងខ្ញុំកណ្ណាសូមប្រគល់ទូនាទីឲ្យគុណចាស់ច័ន្ទជូតមេត្តាធ្វើសេចក្តីផ្ដើមដោយតទៅកណ្ណាសូមរដ្ឋធានីមុនបណាសាធុសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា ទុំថ្វាយបង្គំគុណចាស់សវណ្ណបញ្ញោគុណចាស់ញាណសរណោដោយសេចក្តីក្រមកតកាយទុំថ្វាយបង្គំព្រះថេរវថេរៈគ្រប់ព្រះអង្គដែលមានប្រកដីចូលមកស្ដាប់ព្រះធម៌ក្នុងនឹងការឡាយប្រចាំថ្ងៃសុខគ្រប់ព្រះអង្គនឹងសូមសម្រាប់ពរញាតិញោមពុទ្ធបរិស័ទ គ្រប់គ្នាទាំងអស់ដែលបានចូលមកស្ដាប់ប្រធោតាមការ live ពេលល្ងាចនេះគ្រប់បណ្ដាប្រទេសដែលចូលមកហើយនៅសូមទូរំពោញោមបាសិកាអឺលប់សវណ្ណបងដែលមាននៅវត្តមាននៅ ក្នុងបន្ទប់ ផ្សាយធัวណាក្នុងវេលាល្ងាចនេះបាទហើយសម្រាប់នេះបង7 14នាទីយប់ហើយនៅ ទីក្រុង Brisbane ទីក្រុង Sydney ប្រទេសអូស្ត្រាលីហើយម៉ោង4 14នាទី នៅល្ងាចនៅប្រទេសកម្ពុជាបាទកម្មវិធីសន្ទនាប្រធមនៅក្នុងរាត្រីនេះស្ថិតនៅក្នុងថ្ងៃ13រោចខែទុតិយសាទឆ្នាំណាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃ ថ្ងៃសុកអឺថ្ងៃហ្នឹងថ្ងៃសុកចឹងអឺទី6ខែកក្កដា ខែសីហាហ្នឹងឆ្នាំ2021ខែសីហាចាប់តែច្រឡំចឹងណាឱកាសបន្តបន្តទៅខ្ញុំកណាសូមឱកាសពីគុណចាស់ គ្រប់ព្រះអង្គដើម្បីបានរដ្ឋធានាប្រធមមកសំដែងខាងដើម ណាក្នុងកម្មវិធីសន្ទនានៅក្នុងរាត្រីនេះនៅក្នុងប្រធានបទក៏ចាស់ញាតិញោមបានជ្រាបហើយគឺបញ្ញកិរិយាវត្ថុ10យ៉ាងណា គឺសន្ទនាអំពីទីកន្លែងនៃការធ្វើបន់ទីតាំងដែលនាំឲ្យសម្រេចបន់ដោយចំនួនច្រើន10ដល់10ប៉ុន្តែយើងទៅតែសន្ទនានៅបញ្ញកិរិយាវត្ថុទី1គឺទានអ្នកវិយៈណាបនដែលសម្រេចដោយការធ្វើទានយើងក៏បាន អត្ថាធិប្បាយនៅក្នុងពាក្យថាទៀនអត្ថាធិប្បាយរហូតមកដល់ទុក្កៈទុក្កៈទៀនទៀនពួក2ណាទៀនពួក2ហើយក្នុងនោះក៏មានការអត្ថាធិប្បាយអំពីទៀន2យ៉ាងមានចេតនាទៀនមានវត្ថុទៀន ហើយអធិប្បាយអំពីទៀនពីរយ៉ាងមាននៅសម្បជាណទៀនអសម្បជាណទៀនណាសម្បជាណទៀនការធ្វើទៀនដែលប្រកបដោយបញ្ញាយល់ដឹងនៅហេតុហើយនឹងផលរបស់ហេតុហើយអសម្បជាណទៀនការធ្វើទៀននឹងឯងមិនបានយល់ច្បាស់អំពីហេតុនិងផលរបស់ហេតុនោះទេ នឹងយើងបានសន្ទនាចប់កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅចឹងរាត្រីនេះចូលមកដល់ទាន2យ៉ាងទៀតគឺទី1សាហត្ថកទានការធ្វើទានដោយខ្លួនឯងនិងទី2អនត្តកទាន ការធ្វើទានដោយប្រើអ្នកដតីឲ្យ ធ្វើជំនួស ណាប្រើគេឲ្យធ្វើចំនួនតែសម្រាប់អឺទីក្តីខាងដើមនេះខ្ញុំនៅថាมันបានតនអធិប្បាយអីនៅក្នុងទៀនទាំងពីរយ៉ាងហ្នឹងទេគ្រាន់តែតែឃើញថាការធ្វើទៀននេះជាកុសលធម៌មួយដែលសត្វលោកមិនអាចអឺ លះបង់បានទេណាមានន័យថាมันมันมันគួរណាมันគួរនឹងលះបង់ការធ្វើទៀននឹងបានទេมันគួរលះបង់ការធ្វើទៀនចោលទេណាប្រហេតុអ្វីបានជាខ្ញុំណាត់ស្មារភាពលើថាมันគួរលះបង់ការធ្វើទៀនចោលព្រោះដំណើរនៃជីវិតរបស់សត្វលោកដែលត្រាច់ទៅ នៅ ក្នុងភពតូចនិងភពធំ វិលវល់ការកើតចាស់ឈឺស្លាប់ផ្ដំទៅលើផ្ដំនៅកណ្ដាលផ្ដំទៅក្រមក្នុងបណ្ដាសង្សារវត្ត3យ៉ាងហ្នឹងណាមានអឺហេតុធម៌សង្សារៈគឺសង្សារវត្តខាងក្រមបានដល់បាយភូមិ4ហើយមជ្ឈមសង្សារៈសង្សារៈសង្សារៈកណ្ដាលគឺបានដល់ឋានមនុស្សឧបរមៈសង្សារៈសង្សារៈខាងលើគឺបានដល់ទេវតាព្រហ្ម ចឹងយើងនិយាយអំពីការវិលវល់អតូលទៅមកនៅក្នុងភពតូចនិងភពធំហ្នឹងក្នុងអបាយភូមិក្តីក្នុងឋានមនុស្សក្តីឋានទេវតាក្តី គឺសុទ្ធតែត្រូវការនៅសម្បត្តិគឺត្រូវការនៅអាហារត្រូវការនៅអាហារណាបើយើងនិយាយថាព្រមអីអានឹងយើងថាសោយបៃតិអញ្ចឹងទៅ ប៉ុន្តែឋានមនុស្សក៏ត្រូវការអាហារឋានទេវតាក៏ត្រូវការអាហារសត្វក្នុងអបាយភូមិក៏ត្រូវការអាហារដូច្នេះយើងនិយាយអំពីពាក្យថាអាហារឬក៏យើងនិយាយពាក្យថាពាក្យថាស្បៀងគឺតកតងទៅជាមួយនឹងការធ្វើទៀនហ្នឹងណាតកតងជាមួយការធ្វើទៀនហ្នឹងណាយើងសិក្សាអំពីព្រះសូត្រ ច្រើនប្រសោតទៅយកឃើញណាមិនថាអឺតេកណវិភាំងកសោតមិនថាចូលលកម្មវិភាំងកសោតបើដល់28ហ្នឹងមិនថាប្រសោតផ្សេងផ្សេងទៀតរហូតដល់គុណចាស់ញាតយកមើលនៅក្នុង ជាអនុសរនិសោតបើដល់លេខ51ហ្នឹងក៏ដូចគ្នាដែរណាគឺព្រះអង្គទ្រង់សំដែងពីបុគ្គលដែល កើតមកនៅក្នុងโลกនេះជាអ្នកមានទ្រព្យសម្បត្តិច្រើនហើយនៅជាអ្នកក្រទ្រព្យសម្បត្តិឃើញទេណាជាអ្នកមានទ្រព្យសម្បត្តិច្រើននៅជាអ្នកក្រទ្រព្យសម្បត្តិគឺតកតងទៅជាមួយ នឹងការធ្វើទៀននិងមិនធ្វើទៀនឯងឃើញណាអញ្ចឹងបានការធ្វើទៀននេះ ជាពូជមាន ជាពូជមានមនុស្សសត្វ ដែលរស់នៅ ក្នុងโลกនេះគឺត្រូវការទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិតណា ដោយបានលើកអំពីវត្ថុទានអីចឹងមកដោយនិយាយពីរឿងបច្ច័យ4អីចឹងណាជាពិសេសគឺយើងមិនបាច់និយាយដល់ទៅទេវតាណាឬក៏សត្វក្នុងអបាយភូមិណាយើងនិយាយត្រឹមតែមនុស្សអ្នកណាដែលមិនចង់មានណាគឺសត្វតែចង់មានធ្វើការរក ស៊ីរាល់ថ្ងៃសត្វប្រចាំមានទាំងអស់មិនថាអឺត្រកូលខ្សាត់មិនថាត្រកូលព្រាម មិនថាត្រកូលវៃស័កឬក៏ត្រកូលសុទ្ធិអីហ្នឹងឯងគឺគ្រប់គ្នាសុទ្ធតែចង់មានគ្មានអ្នកណាចង់ក្រទេណាដោយញោមបានទៅការនុកសវណ្ណជាដើមចឹងចង់មានអត់មានចង់ក្រទេមិនចឹងណាញោមណោះហ្នឹងហើយគឺអត់ចង់ក្រទេ បានប្រពន្ធព្រះអង្គបង្រៀនព្រះអង្គទ្រង់បង្រៀនថាបុគ្គលដែលកើតមកក្នុងត្រកូលដែលមានទ្រព្យធនធានហ្នឹងណាព្រោះតែធ្លាប់បានធ្វើទីបជាតិមុនមកណាបុគ្គលដែលកើតមកក្នុងត្រកូលនៅក្រព្រោះតែមិនធ្លាប់បានធ្វើទៀតពីមុនមកអញ្ចឹងព្រះអង្គទ្រង់បង្រៀនថាបើសិនជាបរិសុទ្ធស្ត្រីណាដែលថា ចង់ការក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិគឺត្រូវតែធ្វើទៀនទីច្រើនឲ្យធ្វើជុំទៅតាមទ្រព្យធនធានដែលខ្លួនមានហើយ បរិសុទ្ធស្ត្រីណាដែល មិនបានធ្វើទៀនទេ ទៅជាតិកមុកគឺកើតក្នុងតកូលអក្រហើយព្រះពុទ្ធព្រះអង្គបង្រៀនអញ្ចឹងណាវាផ្ទុយគ្នាអំពីពួកបុគ្គលខ្លះនៅក្នុងលោកនេះយល់ផ្ទុយអំពីព្រះពុទ្ធព្រះអង្គដែរ យល់ផ្ទុយយ៉ាងម៉េចយល់ផ្ទុយថា ការធ្វើទៀនវាទៅឲ្យអស់ទ្រព្យសម្បត្តិឃើញទេការធ្វើទៀននឹងឲ្យក្រណាអានឹងគឺជាទ្រឹស្ដីរបស់បុគ្គលពួកខ្លះដែលតែងតែនិយាយថាការធ្វើទៀនវានឹងឲ្យក្ររស់ធួរចិត្តអស់ណាដូចយកបាយសម្លមកស្រាក់ពីស្រាក់ឬក៏យកមួយឆ្នាំពីរឆ្នាំទៅវត្តមានបាតអីមកវិញមិនអស់មិនចឹងញោមសវណ្ណ ណាដាក់លុយមួយលានពីរលានទៅមានអីក៏កសាងនេះចូលកសាងនោះវាអស់វាអស់ត្រឹបហ្នឹងមើលឃើញអស់មែនណាដាក់មកកបោបទៅមកវិញរួមរួលបើឡានអស់តាមតាមផ្លូវអត់លុយចាក់ទៀតណាធ្វើបត់អស់អញ្ចឹងយើងធ្លាប់ជួបធ្លាប់លឺអ្នកខ្លះនិយាយអញ្ចឹងថាធ្វើបន់ឃើញតែអស់ហ្នឹងមិនឃើញបានអីផងហើយខំធ្វើធ្វើអី ណាអ្នកខ្លះអោយទៅទៅអោយទៅចិត្តក្រទៅអាហ្នឹងគឺជាទ្រឹស្ដីរបស់អ្នកប្រសិទ្ធៈបញ្ញាមានន័យថាជាទ្រឹស្ដីរបស់បុគ្គលដែលមិនមានបញ្ញាតែតែនិយាយពាក្យហ្នឹងឯងណាផ្ទុយអំពីធម៌ពុទ្ធដែលព្រះអង្គទ្រង់សម្ដែងថាការធ្វើទៀននឹងឲ្យមាននឹងឲ្យមានណាគឺមានមានពូជ ពូជមៀនក្នុងហ្នឹងណាអញ្ចឹងបានកូនចាស់ញាតិញោមធ្លាប់សិក្សានៅក្នុងតមៈសោតណាណាញោមសវណ្ណធ្លាប់ស្ដាប់ពធនៅក្នុងតមៈសោតហ្នឹងទេអត់ហ្នឹងគុំចាស់អត់ធ្លាប់ទេអត់ទេកណាស្ដាប់តែ តែជួនកាលតើដឹងចំណោមជើងអញ្ចឹងណាគុនអញ្ចឹងអូប្រហែលអញ្ចឹងតើមើលវាជា ធ្លាប់ស្ដាប់ប៉ុន្តែបាត់ចំណងជើងឬក៏ភ្លេចធัวអញ្ចឹងណាហ្នឹងហើយព្រះអង្គទ្រង់សម្ដែង ពីបុគ្គល4ពួកនៅក្នុងលោកនេះណោណាមានធ្លាប់ចាំមកទេទី1តមោតមៈបរាយណោណាទី1តមោតមៈបរាយណោណាណាតមោតមៈណាតមោតមៈបរាយណោ បុគ្គលកើតមកងងឹតទៅវិញក៏ងងឹតដែរណាហើយទី2តមកចោតិបរយណោណាកើតមកងងឹតទៅវិញភ្លឺហើយទី3ចោតិតមៈបរយណោកើតមកភ្លឺប៉ុន្តែទៅវិញងងឹតណាហើយបានទី4ចោតិចោតិបរយណោណាកើតមកភ្លឺទៅវិញក៏ភ្លឺដែរនឹងយើងសិក្សានៅក្នុង តម្រាក់សោតណាកូនចាស់ញាតិយកមើលតម្រាក់សោតបែរដាក់លេខ5អ่ะបែរដាក់លេខ42ណាគឺពីអង្គត្រនិកាយអឺចតុកនិបាតបែរដល់លេខ42នៅទំព័រ209ណាប្រសោតហ្នឹងទី1និយាយពីធ្លាប់ស្ដាប់តែកូនចាស់ធ្លាប់ស្ដាប់តែកណាអត់ចេះបល័យកូនចាស់ ឥឡូវនិយាយយកចានិយាយតាមមកទី1តំតមៈបរាយណោហ្នឹងមានន័យថាមកងងឹតទៅវិញងងឹតគឺពាក្យថាងងឹតក្នុងទីនេះมันនិយាយពីការអត់មានបញ្ញាมันនិយាយពីការកាត់មកខ្វាក់ភ្នែកទេ ពាក្យថាងងឹតក្នុងទីនេះគឺមានន័យថាកាត់មកក្នុងត្រកូលអ្នកក្រឃើញទេណាកាត់មកក្នុងត្រកូលអ្នកក្រហើយយើងនិយាយពីអ្នកក្រគឺមាន ច្រើនប្រភេទណាតកូលអ្នករើសសុំអេតចាយតកូលអ្នកចូលសម្រាមតកូលជាងផែនតកូលនៅនេសាទយើងតកូលច្រើនណាស់ដែលនិយាយពីតកូលក្ររហូតដល់កើតមកតកូលក្រខ្វះខាត់បច្ច័យ4ប្រើប្រាស់ពតខោអាវក៏រកបានដោយលំបាកអាហាររកបានដោយលំបាកទីកន្លែងនៅរកបានដោយលំបាកឆ្នាំកែរករកបានដោយលំបាកហើយអ្នកខ្លះទៀតកើតមកខ្វាក់ខ្វិនគោថ្លង់កងេងកងងទៀតអានោះមកពីអីដល់យើង យើងនិយាយត្រង់ត្រឹមតែចំណុចថាក្រចុះ ណាក្រចុះអានឹងមកពីអីថាមកពី បរោះឬក៏ស្ត្រីនឹងឯងគឺមិនធ្លាប់បានឲ្យទៀនមកណាមិនធ្លាប់បានធ្វើទៀនមកបានជាមកក្នុងតកូលតក្រហ្នឹងអានឹងគឺសង្ខេបសេចក្តីហើយពេលដែលគាត់មកក្នុងតកូលតក្រហើយគាត់ក្រខាងក្នុងទៀតមានន័យថាมันមានសទ្ធាជឿបនជឿបាបมันមានការធ្វើទៀនអីហោហែចឹងមកដល់ពេលគាត់ស្លាប់ទៅត្រូវធ្លាក់នរកប្រេងមួយក៏បើកើតជាមនុស្សទៀត ទៅកើតត្រកូលអ្នកក្រទៀតណាកើតត្រកូលអ្នកក្រទៀតអញ្ចឹងគេណាម៉ងងឹតទៅវិញក៏ងឹតដែរណាវាខុសអំពីបុគ្គលទី2នេះតមោចោទេប្រយណោណាម៉ងងឹតប៉ុន្តែទៅវិញភ្លឺមកកើតជាតិនេះកើតក្នុងត្រកូលអ្នកក្រ ដឹងថាខ្លួនឯងក្រព្រោះតែខ្វះព្រោះតែมันបានធ្វើទៀនពីមុនមកក៏ព្យាយាមធ្វើបន់មានការធ្វើទៀនជាដើមនេះណាធ្វើរហូតដល់ពេលអស់ជីវិតទៅកើតទេវតាឬក៏ កើតជាមនុស្សក៏ក្នុងអ្នកមានអីចឹងទៅអាហ្នឹងតើចូលតិប្រយោណោហ្នឹងណាតែខ្ញុំនៅថាមិននិយាយទាំង4ទេគ្រាន់និយាយសង្ខេបប៉ុណ្ណឹងថារឿងនេះដែលខ្លាយក្រហើយមិនធ្វើទៀនអាហ្នឹងគឺនឹងនឹងនឹងជួបនៅផលដែលខ្លួនឯងខ្លាចហ្នឹងខ្លាចក្រមិនធ្វើទៀនខ្លាចអស់ទ្រព្យសម្បត្តិអាហ្នឹងគឺបុគ្គលហ្នឹងទៅណាណាដល់ក្រហ្មងលហាហ្មង ណាក្ររហាមម្ដងមិនក្រលមាក់លមមនេះគឺក្ររហាមតែម្ដងអាហ្នឹងមកពីអីមកពី ខ្លាយក្រមិនធ្វើបន់ណាអញ្ចឹងបុគ្គលនោះសន្សំពូជក្រណាព្រោះពូជមានលុះត្រាតែធ្វើទៀនអញ្ចឹងបុគ្គលណាដែលមិនធ្វើទៀនអាហ្នឹងគឺបុគ្គលនោះសន្សំសន្សំពូជក្រណាសន្សំពូជក្រណាហើយបុគ្គលណាដែលធ្វើទៀនបុគ្គលនោះគឺសន្សំពូជមាន ណាដោយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងអតិតសោតអតិតសោតហ្នឹងបេដកលេខ5អបេដកលេខសេបេដកលេខអឺ29ទៅណាអតិតសោតណាកូនចាស់ញាតិញោមធ្លាប់សិក្សាហើយបេដកលេខ29ទំព័រ 7 78អីហ្នឹងណា78វាសំដែងហើយហើយដូចប្រសូតហ្នឹងគឺដូចគ្នាជាមួយនឹងទុតិយជាអ្នកសូតក្នុងបេដកលេខ41ណាអង្គត្រនិកាយអឺតិកនិបាតបេដកលេខ41ត្រង់ទំព័រ132ហ្នឹងដែលព្រះអង្គសំដែងអឺព្រះសូត្រ អឺ134ណាទុតិយជាអ្នកសោតបើដល់លេខ41ទំព័រ34 134សំដែងពីទីពឹងនៅក្នុងបរលោកហ្នឹងដែលព្រះអង្គទ្រង់ប្ររពជាមួយនឹងព្រាម2អ្នកចាស់ជរាមានអាយុ120ឆ្នាំហ្នឹងហ្នឹងហើយអញ្ចឹងប្រសូតហ្នឹងគឺខ្ញុំនៅថ្មមិនលើវត្តទាំងអស់ទេគ្រាន់តែលើត្រង់អឺ ព្រះសូត្រនោះសំដែងនៅក្នុងបេដលេ41ទំព័រ234ប៉ុន្តែសូមលើកត្រង់ទំព័រ235មកដែលព្រះអង្គទ្រង់សំដែងជាមួយនឹងព្រាមពីរនាក់ដែលចាស់ជរាហ្នឹងណាព្រះអង្គសំដែងថាអតិតតាស្មឹងអគិរស្មឹងយ៉ាងនីហរតិភិចនាងតាំងតាសហោតិអថាយៈណោចយ៉ាងតថៈដេហតិអេវមេតិត តកោលោកោជារាយៈលរណេនចៈនីហរេទេវៈទាននេនទានាងហតិសនិហតាំងណាប្រែជាសក្តីមកថាការបើផ្ទះត្រូវភ្លើងឆេះជូនម្ចាស់ផ្ទះតែងជញ្ជូនភៀជាអ្នកណាចេញពីផ្ទះឬទ្របណាក្នុងផ្ទះនោះដែលគេជញ្ជូនចេញហើយភ្លើងឆេះមិនបានទ្របនោះរមែងបានជាប្រយោជន៍របស់គេយ៉ាងណាសត្វលោកដែលត្រូវភ្លើងគឺជារានមរណៈឆាប់ឆេះ គួរប្រញាប់ជញ្ជូនចេញឲ្យផុតអំពីផ្ទះគឺរាងកាយដោយការឲ្យទៀនព្រោះថាទៀនដែលគេឲ្យហើយឈ្មោះថាជញ្ជូនដោយល្អឈ្មោះថាជញ្ជូនដោយល្អក៏យ៉ាងនោះដែរណាដឹងការនាំទ្រព្យសម្បត្តិចេញដោយការធ្វើទៀនឈ្មោះថានាំដោយល្អគឺសន្សំពូជមានតទៅចិត្តមុខទៀតទៅព្រោះរូបកាយនេះគឺប្រៀបបានដូចជាផ្ទះណាផ្ទះទុកដាក់នៅ របស់របរណាទុកទុកដាក់ច្រើនប្រើប្រាស់រាល់ថ្ងៃហ្នឹងកាលណាបើផ្ទះឆេះជនជាម្ចាស់ផ្ទះហ្នឹងនាំទ្រព្យសម្បត្តិណាចេញមកទ្រព្យសម្បត្តិនោះឯងនៅបានជាប្រយោជន៍ដល់គេសម្រាប់ប្រើប្រាស់តទៅថ្ងៃមុខបាត់ណាដែលភ្លើងឆេះអស់ហើយទ្រព្យសម្បត្តិនោះគឺมันបានប្រយោជន៍ដល់ជនជាម្ចាស់ផ្ទះ ចាស់បោចូលសំដែងវិញចាស់អឺចាំទៅចូលតោដាច់បាត់ហើយឲ្យចូលមកមិនដាច់ទៅណាទៀតរត់ទៅណាមិនដាច់ទៅណាដៃខ្លួនឯងហ្នឹងរត់ទៅបាត់ចឹងដាច់តែឯងនេះចឹងដាច់តែឯងតទៀតទេតែជាមកពីអ៊ីនធឺណិតតែមើលណាណា ព្រោះឥឡូវអ៊ីនធឺណិតវាយឺតចំណាំតែសោឡាយខាងក្នុងបន្ទប់ទេណាតើតម្លៃថ្ងៃនេះឡាយយូរយូរមកដល់តម្លៃនៅខាងក្រៅហ្នឹងឥឡូវតទៅទៀតទៅចិត្តចោលយើងបន្តបន្តិចទៀតនិយាយអំពីរូបកាយរបស់សត្វលោកហ្នឹងប្រៀបទៅនឹងផ្ទះដែលត្រូវភ្លើងឆេះណាឥឡូវឆេះរាល់ថ្ងៃហ្នឹងដោយញោមសវណ្ណនេះខំធ្វើផ្ទះធំណា ប៉ុន្តែរូបកាយនោះត្រូវភ្លើងគឺជារាជាតិធិមរណៈឆាប់ចេះជាពិសេសគឺភ្លើងជារៀបជាតិនេះឆាប់ចេះរាល់ថ្ងៃហ្នឹងមិនដឹង ថានៅក្នុងផ្ទះនៅបានប្រហែល100ឆ្នាំទៀតទេណាហ្នឹងហើយណែដោយព្រះអង្គសវណ្ណបញ្ញោអីចឹងឬថាសូមច្បាប់គេកសាងសាលាកសាងអីធំណាមិនដឹងថានៅគាត់នៅបាន100សុំឥឡូវហ្នឹងកូវីដកូវីដបាត់ជាប់ឥឡូវមានតារារួចធ្វើអីក៏មិនកើត ហ្នឹងហើយកុំតន់អីហ្នឹងហើយកុំតន់ធ្វើអីចាំបន្តិចទៀតចាំបន្តិចទៀតចាំមើលកណាទៅមើលដៃអោយណាមុនមុនមកដកសីមាចេញសិនបានធ្វើទៅធ្វើឡើងទៀតហ្នឹងហើយបោះសីមាហ្នឹងចាំមើលកណាទៅទៅយ៉ាងណាអស់បាយ ពីពេលហ្នឹងឯងណាណាព្រឹកថ្ងៃត្រង់ហ្នឹងអញ្ចឹងបន្តទៀតមកថា រូបកាយរបស់សត្វលោកត្រូវផ្លូវឆេះរាល់ថ្ងៃមិនថាខ្ញុំណាមតកូនចាំងថាញាតិញោមទេដូច្នេះទ្រព្យសម្បត្តិដែលមានរាល់ថ្ងៃនេះ បាននាំចេញទៅដោយការធ្វើទានការនាំចេញដោយការធ្វើទានហ្នឹងគឺថាជាការនាំចេញដោយល្អបានជាប្រយោជន៍សម្រាប់ប្រើប្រាស់តទៅជាតិខាងមុខរីឯទ្រព្យសម្បត្តិណាដែលយើងមិនបាននាំចេញដោយការធ្វើទានទ្រព្យសម្បត្តិនោះឯងគឺនឹងត្រូវអឺ គឺថាมันអាចជាទីពឹងរបស់យើងបានទេគឺវាមានឬក៏បានសម្រាប់អ្នកដែលមានជីវិតរស់នៅចែកគ្នាតែប៉ុណ្ណឹងណាអត់បានជាប្រយោជន៍អីដល់យើងដល់ស្លាប់ទៅទេប្រៀបដូចជាទ្រឹបដែលភ្លើងឆេះនៅក្នុងផ្ទះនឹងអស់អញ្ចឹងណាអញ្ចឹងបានខ្ញុំកណាក្តីគុណចាស់ក្តីញាតិញោមក្តីគឺតែងតែព្យាយាមនាំទ្រព្យសម្បត្តិចេញណាដោយការធ្វើទាននៃធ្វើ ខ្លួនឯងខ្លះដើរនាំ អ្នកដតីធ្វើខ្លះធ្វើដោយផ្ទាល់ខ្លះធ្វើដោយប្រយោលខ្លះណាធ្វើដោយដៃខ្លួនឯងខ្លះប្រើគេធ្វើខ្លះអីហោហេតដូចនៅក្នុងទៀនពីរយ៉ាងនេះអញ្ចឹងអីណាឥឡូវឃើញកូនចាញ់យើងសាក់ណោក៏ធ្វើរឿយរឿយដែរណាឥឡូវនៅឃើញចែកទៀនដល់ញាតិញោមក្រលំបាអីហ្នឹងឃើញរឿយរឿយ ឥឡូវគឺព្យាយាមដើមទ្រព្យសម្បត្តិចេញដោយខ្លួនឯងផងព្យាយាមដើមញាតញោមដើមទ្រព្យសម្បត្តិចេញផងគឺដើមទ្រព្យសម្បត្តិចេញដោយការឲ្យទានហ្នឹងព្រោះតែឃើញនៅផលនៃការឲ្យទានហ្នឹងណាអឺឃើញនៅផលនៃការឲ្យទានដែលព្រះពុទ្ធព្រះអង្គសម្ដែងថាទ្រព្យសម្បត្តិណា ដែលបុគ្គលនាំចេញទៅហើយឬទ្រព្យសម្បត្តិដែលបុគ្គលឲ្យ ទៅជាទានហើយទ្រព្យសម្បត្តិរបស់ឯងរមែងមានសេចក្តីសុខជាផល រីឯទ្រព្យសម្បត្តិណាដែលបុគ្គលមិនបានអោយទានទេទ្រព្យសម្បត្តិហ្នឹងមិនមាននៅសេចក្តីសុខជាផលឡើយណាហ្នឹងអញ្ចឹងហ្នឹងគឺចំណានលើគាថាមកភ្ជាប់ទៅជាមួយនឹងការធ្វើទានហ្នឹងគឺបុគ្គលមិនគួរលះបង់ទេព្រោះជាពូជមានដែលយើងត្រូវការចាំបាច់ការត្រៃរង្គាត់ទៅក្នុងភពទៅនៅភពធំហ្នឹងគឺត្រូវការនៅទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមជីវិតជាដើមហ្នឹងអញ្ចឹងតើមាននៅការធ្វើទានហ្នឹងហើយទៅបន្សំពូជមានបាន បើសិនជាមិនបានធ្វើទៀនទេគឺសន្សំពូជក្ររហូតហ្នឹងណាណាខ្ញុំណានិយាយប៉ុណ្ណឹងទេខ្ញុំណាមើលរូបខ្លួនឯងដូចគៀងគៀងមកទៅដូចជាអ៊ីនធឺណិតយឺតតាមមើលណាអញ្ចឹងសូមបញ្ចប់ប៉ុណ្ណឹងសិនណាសូមប្រគិនបនជូនបនគ្រប់ព្រះអង្គគ្រប់គ្នាណាសូមណាសាធុសាធុណាសាធុអញ្ចឹងបកលទុនទាគុណចាស់ញញសាលណោមេតាសំដែងបន្តទៀតសូមរត់នេះមុនណាសូមអរគុណសូម នមស្ការចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការចំពោះគណៈកម្មសវណ្ណបញ្ញោនិងចាស់ចន្ទជោតោដោយសេចក្តីគោរពកត់ក្រែងនិងសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកត់ក្រែងសេចក្តីថ្លានិងចម្រើនពរដល់ព្រះពុទ្ធបរិស័ទ ទូទៅគឺបាសិកាលោកសវណ្ណដែលបានចូលរួម ក្នុងការសន្ទនាពធនិងសម្ដែងពធជាប្រចាំរាល់ថ្ងៃសុក្រក្នុងសប្តាហ៍នេះយើងបានឱកាសបន្តនៅបញ្ញកិរិយាវត្ថុទី1ក្នុងបណ្ដាបញ្ញកិរិយាវត្ថុទាំង10 ណាក្នុងទាននឹងវិយៈហ្នឹងមាន ការសម្ដែងច្រើនលើកយកមកសម្ដែងច្រើនហ្នឹងគឺតាកតងទៅនឹងញាតិញោមពុទ្ធបរិស័ទដូចញាតិញោមធ្លាប់បាន ស្ដាប់ធ្លាប់បានជ្រាបមកហើយនៅក្នុង ភាពជាក្រហវៈដែលព្រះអង្គសំដែងហ្នឹងគឺរឹងមាន3មួយគឺទានសិលភាវនាសម្រាប់ព្រះវេព្រះអង្គលើកពីទានហ្នឹងមុនហើយសម្រាប់បព្វជិតមិនមែនអ្នកបុះទៅធ្វើទានមិនបានទេប៉ុន្តែព្រះអង្គប្រົບលើកឡើងកសិលសមាធិបញ្ញាណា3 អាហ្នឹងសម្រាប់បព្វជិតសម្រាប់ប្រសងហ្នឹងនឹងមិនយកទានជាសំខាន់ធំជាងសិលសមាធិបញ្ញាទេព្រោះប្រសងហ្នឹងក៏មានណាតួនាទីជាបដិគេហកៈសម្រាប់ញ៉ាំងទៀនរបស់ពុទ្ធបរិស័ទហ្នឹងជាទៀន មានផលច្រើនជាទានមានអានិសង្ឃច្រើនហ្នឹងក៏អាស្រ័យលើព្រះសង្ឃជាបរិគាហកៈទាំងបានផ្ដើមចេញពីសិលហ្នឹងពីគុណជាតិនៃសិលហ្នឹងគឺល្អហ្នឹងបានលើកពីទានហ្នឹងគឺត្រូវសម្ដែងច្រើនណាស់សម្រាប់ចិត្តញោមពុទ្ធបរិស័ទហ្នឹងបានយល់ដឹងពីព្រោះមានប្រកដីនៅក្នុងការធ្វើទានហ្នឹងរឿយរឿយ នៅក្នុងការធ្វើពេលខ្លះយើងក៏ធ្វើតាមទម្លាប់ទៅពេលខ្លះក៏យើងធ្វើតាមតាមគ្នាទៅនឹងមិនបានធ្វើចេញពីចំណេះដឹងទេហើយយត្តយងពុទ្ធបរិស័ទយើងធ្លាប់ស្ដាប់រឿងរ៉ាវក្នុងសម័យនៃពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើមាននៅ ពួកបុគ្គលខ្លះគេអត់តន់ចេះធ្វើទានអីទេមិនតន់មានសទ្ធាណែជ្រះថ្លាទេប៉ុន្តែបន្តពីបានមកស្ដាប់ពធណារបស់ព្រះសម្មាសម្ពុទ្ធហើយកើតសេចក្តីជ្រះថ្លាកើតសេចក្តីជ្រះថ្លាបានបរិច្ចាគទានហ្នឹងគឺជាច្រើនគឺបរិច្ចាគទានដោយការយល់ដឹង បាទបន្ទាប់ពីបាន ស្ដាប់ពុទ្ធពរមកហើយគឺណាការសេចក្តីជ្រះថ្លាអញ្ចឹងទៅលះបង់ទ្រព្យសម្បត្តិរហូតដល់សិទ្ធិខ្លះកំណាញ់ណាមិនទាំងបាន ធ្វើទានអីទេមួយជីវិតណាសឹងគេថា អស់មួយជីវិតទៅហើយប៉ុន្តែជ្រះថ្លាចុងក្រោយហ្នឹងគឺលះបង់ទ្រព្យសម្បត្តិធ្វើទានទៅ ហ្នឹងពីព្រោះបានយល់ដឹងហ្នឹងគឺភាគច្រើនគឺសម្រាប់មកពីការយល់ដឹងព្រោះតែសម្រាប់សម័យយើងក្រោយក្រោយមកទៀតដោយយើងធ្វើក៏ធ្វើតាមតាមគ្នាគឺជាជំនួយច្រើនណាស់ចឹងហើយបានយើងត្រូវសិក្សាត្រូវស្ដាប់ដល់ពីពុញ្ញកិរិយាវត្ថុហ្នឹងគឺជាហេតុជាទីតាំងពីជុំមក ណានៅក្នុងកម្មដែលយើងត្រូវប្រព្រឹត្តហ្នឹងมันហួសពីពុញកិរិយាវត្ថុទាំង10ទេ សម្រាប់ញាតិញោមពុទ្ធបរិស័ទដែលត្រូវបំពេញហ្នឹងបានសិក្សា ក្នុង ពុញកិរិយាវត្ថុដោយល្អច្បាស់លាស់ណាទាំងការធ្វើទានតិចទាំងការរក្សាសិលនេះគឺល្អមកប្របីអញ្ចឹងបាន ផ្ដើមលើកឡើងតកតងក្នុងពុញកិរិយាវត្ថុហ្នឹងតកតងជាមួយនឹងការធ្វើទៀនរហូតបានយើងស្ដាប់មកពីចេតនាទៀនណាវត្ថុទៀនអាហ្នឹងគឺបានដឹងថាវត្ថុណា ជាវត្ថុទៀនវត្ថុណាដែលមិនមែនជាវត្ថុទៀនហើយចេតនាក្នុងការដែលយើងតម្កល់ជាពុព្វចេតនាជាបនថ្នាក់ពុព្វចេតនាគឺការប គិតដើម្បីនឹងលះបង់ហើយកំពុងឲ្យពីមុញ្ញនចេតនាហើយនឹងបានឲ្យហើយត្រូវត្រេកអររីករាយនឹងជាចេតនាបន់ចឹងដែរហើយនឹងទានដែលប្រកបដោយបញ្ញាហើយនឹងមិនប្រកបដោយបញ្ញាសម្បជាអ្នកទាន អសម្បជាអ្នកទានឬក៏អមិសទានធម្មទានអីហ្នឹងគឺយើងបានស្ដាប់រហូតមកដល់តបដានេះគឺយើងលើកអំពី ទៀនពួកពីរដែរគឺសហតិកៈទៀនគាត់ថាទៀនឲ្យដោយខ្លួនឯងហើយនឹងអនតិកៈទៀនទៀនដែលប្រើ អ្នកដតីឲ្យក្នុងការឲ្យទៀនហ្នឹងគឺតកតងទៅក្នុងរឿងមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ សម្ដែងរឿងនឹងមាននៅក្នុងគម្ពីរទីខនិកាយនៅគម្ពីរទីខនិកាយ3.17ដែលតេតងនឹងប្រវត្តិនៃព្រះរាជាគឺព្រះបាទបាយាសិរាជញ្ញដែលឈ្មោះបាយាសិរាជញ្ញហ្នឹង នៅក្នុងអត្តកថាលោកពញ្ញុលថាមកពីព្រះរាជាហ្នឹងដែលមានឈ្មោះអញ្ចឹងមកពីមិនតាន់បានឡើងក្រមរាជមិនតាន់បានធ្វើអភិសេកតាមតាមបានអភិសេកចឹងនៅ ក្នុងការគ្រប់គ្រងក្នុងដែនរបស់ប្របាទវសេនតិកោសលដែរក្នុងដែនកោសលហ្នឹងប៉ុន្តែព្រះរាជាហ្នឹងនៅនគរសេតព្យជាតិ សេដ្ឋកិច្ចគឺជានគរណាដែលបរិបូរហើយមនុស្សកុសកច្រើនប៉ុន្តែព្រះរាជានឹងមានតថេអាក្រក់តថេអាក្រក់យល់អត់ត្រូវយល់មិនល្អយល់ឃើញថាប្រាក់លោកនឹងអត់មានយល់ចឹងថាប្រាក់លោកអត់មានទេហើយសត្វដែលជាបបាតិកៈកំណើតហ្នឹង គឺអត់មានដែរឯញោមសវណ្ណយល់ពាក្យសត្វប្រវត្តិកកំណើតបាននេះខ្ញុំបណ្ណាគុណម្ចាស់គុណមានសង្ឃដីកាម្ដងទៀតគុណម្ចាស់សត្វដែលថាជាឧបបាទិកកំណើតហ្នឹងបានន័យថាម៉េចគុណកបល័យអត់ចេះគុណបាទឧបបាទិកកំណើតគឺគឺសត្វដែលកើត មកធំហ្មងដូចពួកទេវតាអីចឹងពួកនរកប្រែតអីណាអឺកើតដោយឯងឯងហ្នឹងកូនចាស់ហ៎មិនកើតមកឯងឯងទេកើតមកមិនចាំបាច់អាស្រ័យមេដាទេកើតមកគឺធំចឹងដូចទេវតាចឹងកណ្ណាអតិកៈកំណើតកើតមកគឺធំនរកអីចឹងគឺបដិសន្ធិមកគឺធំតែម្ដងនេះគេហៅថាបបាតិកៈកំណើតព្រោះកំណើតសត្វវាមាន4 គាត់ឡើយមិនតាមតែអត្ថាធិប្បាយពីនឹងតាកតងហ្នឹងហើយយល់ថាសត្វដែលធ្វើកម្មអាក្រក់ក៏មិនមាន ធ្វើកម្មល្អក៏អត់មានដែរព្រោះថាវាអត់មានការប្រព្រឹត្តអាក្រក់ទៅវាទៅជាអាក្រក់ប្រព្រឹត្តល្អវាបានល្អអីគឺអត់យល់ព្រះរាជាហ្នឹងនៅនៅក្នុងដែរហ្នឹងដល់ពេលក្នុងសម័យកាលនោះឯងគឺកុមារកាសបៈ ព្រះថេរៈហ្នឹងគេមានឈ្មោះល្បីដោះស្រាយបញ្ហា ជាមួយព្រះសម្មាសម្ពុទ្ធណាហើយបានមានពីខុសសង្ឃប្រមាណជា500អង្គរួមដំណើរទៅកាន់នគរសេតព្យៈហ្នឹងណាទៅខាងជើងនៃនគរហ្នឹងហើយនៅក្នុងដីធ្នង់ក្នុងបតៃបិដកលោកថាទៅនៅក្នុងព្រៃធ្នង់ហ្នឹង ហើយពពួកព្រាមពពួកកហបតីឬដំណឹងថាកុមារកាសបៈលោកនិមន្តទៅកាន់ដែនរបស់ខ្លួនអញ្ចឹងគឺមានមុខត្រសងទៅហើយក្នុងកាលនោះព្រះបាទបាយាសិរាជញ្ញៈហ្នឹងឡើងទៅលើប្រាសាទទៅងាកប្រភពទៅ ខាងជើងក៏ឃើញពពួកមនុស្សពួកព្រាមហ្នឹងណាធ្វើដំណើរអញ្ចឹងទៅក៏សួរទៅអាមាត្យ ខាត់តាម៉ាតហ្នឹងខាត់តាម៉ាតហ្នឹងថានេះអាម៉ាតតាពពួកព្រាមពពួកកហបតីដែលមាន មុខប្រសងឈ្មោះទៅទឹកហ្នឹងទៅដើម្បីប្រយោជន៍អីបានអាម៉ាតខាត់តាលោកនិយាយថាខាត់តាម៉ាតហ្នឹងទូលដល់ព្រះជាហ្នឹងព្រះរាជាថាពួកព្រាមពួកកហបតីហ្នឹងដែលមានមុខសងឈ្មោះទៅទិសខាងជើងទៅកាន់សំណាក់នៃ កុមារកាសបៈដែលជាប្រធារៈមានកិត្តិស័ព្ទគេឈ្មោះល្បីសម្ដែងធัวនឹងពីរោះបោះក្បាយណាចឹងបានព្រះរាជានឹងប្រាប់ទៅអាមាត្យថាឲ្យទៅប្រាប់កហបតីហើយនឹងពួកព្រាមនឹងថារងចាំយើងទៅដែរចឹងរងចាំយើងទៅដែរតែបើរឿងនឹងវែងណាយល់ចង់គាត់លើកដោយសង្ខេបទៅ គាត់ឥឡូវថាព្រះរាជាហ្នឹងគឺមាន ទិដ្ឋិអាក្រក់អញ្ចឹងទិដ្ឋិអាក្រក់យល់មិនត្រូវមកដូចកាលណាចាស់បានលើកឡើងមកអញ្ចឹងខាងដើមហ្នឹងថាមានបុគ្គលមួយចំណែកហ្នឹងយល់ថាធ្វើទៀនអស់ត្រង់ពេលមកថា ពាក្យថាយល់បានគេថាគិតថាធ្វើទៀនហ្នឹងវាអត់មានផលវាអត់មានប្រយោជន៍គាត់ថាមិនចេញ ពាក្យថាធ្វើទៀនអត់មានប្រយោជន៍គាត់ថា ធ្វើទៅនាំតែអស់ត្រាប់វាស្មើនឹងការធ្វើទៅវាអត់មានប្រយោជន៍ណាណាឃើញតែធ្វើទៀមវាអត់មានផលទេយល់វាឃើញតែអស់វាឃើញតែអស់ឃើញតែថាទ្រព្យសម្បត្តិដែលមានគឺព្រោះការឲ្យទៀនដោយញាតិញោមធ្លាប់ស្ដាប់តោតេយព្រាមអញ្ចឹងក៏យល់អញ្ចឹងដែរយល់ថា ឲ្យទៅអស់ហើយមានសិទ្ធិការដាំអ្នកសិទ្ធិក៏ដូចគ្នាអញ្ចឹងសិទ្ធិយល់អញ្ចឹងថាមើលឆ្នាំបន្តភ្នែកអីអញ្ចឹងវាអាចអស់ម្ដងមកតំណក់បាទតក់ម្ដងមកតំណក់តក់ម្ដងមកតំណក់យូរយូរទៅអស់ពីដបបានយ៉ាងណាមិញទ្រព្យសម្បត្តិដែលយកទៅឲ្យទៀនហ្នឹងធ្វើទៀនហ្នឹងក៏នាំឲ្យវិនិច្ឆ័យទ្រព្យសម្បត្តិណានេះគឺយល់អញ្ចឹងគាត់ថាមើលសម័យព្រះអង្គ ព័ត៌មាននេះក៏មានពរាជាមានបុគ្គលយល់អញ្ចឹងហើយនឹងសម័យនោះផងហើយតម្រាំមកសម័យយើងនឹងទៀតនឹងកាន់តែសម្បូរកាន់តែចម្រើនទៅហើយនឹងគេយល់អញ្ចឹងហើយបានក៏លើកដោយត្រួសមកសង្ខេបថាពរាជានឹងបានទៅជួបព្រះថេរៈគឺកុមារកាសបៈហើយសួរបញ្ហាច្រើនណាប៉ុន្តែមិនចង់លើករឿងក្រៅហ្នឹងក៏ថា បន្ទាប់ពីសួរឲ្យកុមារកាសបៈលោកពញ្ញុលប្រៀបធៀបច្រើនប្រការនៅក្នុង រឿងហ្នឹងបើញាតិខ្ញុំចង់ដឹងថាបាយាសិនឹងដេញសួរនៃកុមារកាសបៈនឹងយ៉ាងណាមើលក្នុងបិដកលេខ17ណាក្នុងប្រសូតចុងក្រោយគេណាគេប្រសូតហ្នឹងណាហើយបានក៏ស្ដាប់ច្រើនទៅបានការជ្រះថ្លាដែរព្រោះថា ដូចថាមនុស្សធ្លាប់យល់ខុសទៀតយោណាធ្លាប់យល់ខុសដល់ពេលបែរមកទៅជា ជ្រះថ្លាហ្នឹងក៏មិនតាន់មុតមមអីទេស្រេចប្រាយាសិទ្ធហ្នឹងអញ្ចឹងបានស្ដាប់មកអញ្ចឹងទៅគាត់ធ្វើទៀនណាព្រះរាជាហ្នឹងប៉ុន្តែគាត់ធ្វើទៀនបាយកញ្ចុងអង្គពេលគាត់ឲ្យទៀនខ្ញុំគាត់យក បាយកញ្ចុងកគាត់ដាងកល្អល្អគាត់មិនឲ្យទេ ហើយបើនិយាយពីសម្ពុតតែគាត់ឲ្យវិញគឺសម្ពុតណាដែលគាត់អត់ប្រើអាសម្ពុតសាច់ក្រាស់ដែលមិនល្អគាត់យកតែឲ្យទៀនហ្នឹងគឺព្រះរាជាហ្នឹងហើយព្រះរាជាហ្នឹងមានអ្នកដែលចាត់ចែងម្នាក់ហ្នឹងគឺឧត្តរមានុបណាជាអ្នកបំរើព្រះរាជាហ្នឹងពេលដែលធ្វើទៀនអញ្ចឹងទៅ ក៏អត្រមានហ្នឹងក៏អត់មានទ្រព្យសម្បត្តិអីទេគាត់នៅបំរើព្រះរាជាហ្នឹងអញ្ចឹងដល់ពេលគាត់នាំទ្រព្យសម្បត្តិរបស់ព្រះរាជាឲ្យធ្វើទៀនហើយគាត់ពេលដែលគាត់ឲ្យគាត់គាត់តែងតែអធិដ្ឋានណាបើយើងហៅថាធម្មតាតាំងសច្ចាទិដ្ឋានថាដល់អំណាចនៃការដែលខ្ញុំចាត់ចែងក្នុងការថ្វាយទៀននេះ ណែសូមឲ្យជួបរាជាតែក្នុងជាតិនេះបានហើយពោលចឹងសូមឲ្យជួបព្រះរាជា ស្ដេចបាយាសិរិជញ្ញៈនឹងតែជាតិនេះបាន ហើយជាតិទៅខាងមុខសូមកុំឲ្យជួបព្រះរាជាណាហើយឧត្តរមេនំតែងតែឲ្យតែព្រះរាជាឲ្យយកទ្រព្យសម្បត្តិទៅធ្វើទានតែងតែសាច់ចោលទៅឋានចឹងរហូតហើយលឺมันកាត់មិនមែនថាខ្សែខ្សែទេណា ខ្ញុំមិនថាខ្សែខ្សែអើយថ្ងៃមួយស្រាប់តែឮដល់ព្រះរាជាព្រះរាជាគឺបដិបាយាសិកហ្នឹងឮថាអញ្ចឹងក៏ហៅឧត្តរមាននប់ហ្នឹងមកសួរសួរថាប្រកដីថាអ្នកឯងឲ្យឲ្យចាត់ចែងធ្វើទៀនតែងតែសេចក្ដីទៅឋានថាសូមឲ្យជួបយើងហ្នឹងតែជាតិនេះជាការសូមកុំឲ្យជួបហេតុហេតុដូចម្ដេចហេតុអ្វីបានជាអ្នក តាំងសច្ចតដ្ឋានអញ្ចឹងបានឧត្តរមាណពក៏អត់ខ្លាចគាត់ទូលតាមពិតតាមត្រង់ថាបបិទ្ធមហារាជទៅទូលបង្គំខ្ញុំកាលណាតែងតែសច្ចតដ្ឋានហ្នឹងមកពីតីយធម៌របស់មហាបពិទ្ធហ្នឹង បើនិយាយពីបាយបាយកញ្ចង់កទៅជ្រក់ជាគម្រប់2ធ្វើទៀតហើយនិយាយពីសម្ពុតគេសម្ពុតដែលមហាបពិទ្ធអត់សឹងថាមិនយកជើង ទៅប៉ះផង មិនចាំថាយកដៃក្នុងក្នុងបីដុល្លារលោកសំដែងថាសំបីតែថារាជានឹងយកជើងទៅប៉ះសុពន្ធក៏អត់យកទៅប៉ះវាសាច់វាក្រៀបក្រៀបពេកហើយមហាបពុទ្ធយករបស់ហ្នឹងទៅធ្វើទៀនអញ្ចឹងបានជាខ្ញុំព្រះអង្គហ្នឹងសច្ចាទេវថានៅសូមឲ្យជួបមហាបពុទ្ធជាតិនឹងឬចុះជាក្រោយសូមកុំឲ្យជួបហ្នឹងហើយនៅក្នុងកន្លែងហ្នឹងបានព្រះរាជាហ្នឹង លើអញ្ចឹងឈប់ឲ្យបាយកញ្ចុងកនឹងទឹកជ្រក់សម្ពុតគ្រប់គ្រាន់ឲ្យឲ្យឧត្តរមេនុបនាំយករបស់ល្អល្អទៅថ្វាយទានម្ដងមកស្ដាប់ពី ព្រះកម្មារកាសបៈមកមកធ្វើទានអញ្ចឹងហើយដល់ពេលឧត្តរមេនុបក៏បំរើអញ្ចឹងបានអញ្ចឹងប៉ុន្តែនោះព្រះរាជាហ្នឹងអាងតែទ្រព្យសម្បត្តិខ្លួនឯងនេះដែលចង់លើកឡើងតាក់ទងជាមួយនឹងសហតិកៈទាននិងអនតិកៈទាននេះ លើករឿងនឹងមកចង់បញ្ជល់បញ្ជាក់ពីរឿងកន្លែងហ្នឹងរឿងហ្នឹងដល់ទៅពេលគាត់ឲ្យចឹងគាត់គិតថាទ្រព្យសម្បត្តិរបស់យើងអញ្ចឹងគាត់គាត់ធ្វើអីគាត់មិនយកចិត្តទុកដាក់ទេណាគាត់អាងកទ្រព្យសម្បត្តិរបស់យើងហើយគាត់ឲ្យឧត្តរមានរូបហ្នឹងឯងអ្នកចាត់ចែងឲ្យគាត់មិនខ្វល់ខ្វាយបើយើងនិយាយពាក្យសាមញ្ញណាប៉ុន្តែក្នុងពធមមិនដាក់អញ្ចឹងណាយើងនិយាយពាក្យសាសាមញ្ញធម្មតាគាត់យើងនិយាយថា គុយលើកអីក៏តែខ្លាញញាក់ជើងហើយធ្វើអីក៏ធ្វើទៅបើត្រង់ត្រប់របស់អញហ្នឹងក្នុងន័យអញ្ចឹងឃើញក្នុងក្នុងន័យថាក៏អាចបានទៅខ្វល់ខ្វាយចាប់ចែងអីខ្លួនឯងទេអត់ទេគឺព្រះរាជាហ្នឹងចឹងប៉ុន្តែអត្តរមានុគាត់គិតថាយើង ជាអ្នកបម្រើព្រះជាយើងអត់មានទ្រព្យសម្បត្តិទេអញ្ចឹងពេលដែលព្រះរាជាអនុញ្ញាតឲ្យយើងធ្វើអញ្ចឹងយើងក៏បីធ្វើដោយគោរពយកចិត្តទុកដាក់ អញ្ចឹងដល់ពេលគាត់ចាត់ចែងទៀននោះដោយគោរពដោយយកចិត្តទុកដាក់រៀបចំដោយល្អហ្នឹងអាហ្នឹងសិតតែសង្ខេបខ្ញុំពីព្រោះរឿងយើងមិនបានពេលដល់ពេលថ្ងៃក្រោយមកទាំងព្រះរាជាទាំងអត្តរមានុកអ្នកទាំងពីរហ្នឹងធ្វើកាលកិរិយាទៅហើយព្រះបាទតាយាសិរាជញ្ញៈចុតិពីមនុស្សទៅបដិសន្ធិនៅក្នុង ខានចាតមហារាជការនៅក្រោមដើមជ្រេះនៅវិមានសកវិមានអើសកវិមានហ្នឹងគឺដើមជ្រេះហ្នឹងគឺអត់មានបរិវារអីទេ ស្ងាត់អីចិត្តគុំឯឧត្តរមានុបដែលគាត់ចាត់ចែងទៀនដោយគោរពគឺគាត់ចុតតិពីនឹងទៅការឋានតៅវតឹងគាត់ទៅការឋានតៅវតឹង ខ្ពស់ជាង ព្រះរាជាគេប្របាទបាយសិរិជញ្ញៈហ្នឹងហ្នឹងឃើញដែលចង់លើកឡើងថា គឺព្រះបាទបាយសិនេះធ្វើទានរាប់ចូលទៅនៅក្នុងកទៀនបណ្ឌិតទៀនហ្នឹងគាត់ប្រើឲ្យគេធ្វើហើយគាត់យកចិត្តទុកដាក់គាត់មិនខ្វល់ខ្វាយគាត់សម្គាល់ថាទ្រព្យរបស់យើងអ្វីៗគឺរបស់យើង បាយទឹករហូតអាហារសម្ពុតដែលយើងឲ្យទៅធ្វើទាប៉ុន្តែឧត្តរមាននោះគាត់គិតថាមិនមែនជាទ្រព្យសម្បត្តិរបស់យើងមែនប៉ុន្តែគាត់ចាត់ចែងយកចិត្តទុកដាក់គោរពចំពោះព្រះគាអកតិយធម៌ចាត់ចែងដោយល្អព្រោះកម្លាំងបនគាត់ហ្នឹងគឺគាត់ទៅកើតនៅក្នុងឋានតៅបតឹងមានសម្បត្តិមានបរិវារច្រើនឯប្របាទបាយសិគេកើតម្នាក់ឯង កើតម្នាក់ឯងនៅក្រោមដើមជ្រេះនឹងវាមាន មានវាមានហ្នឹងបាទនៅក្រោមដើមជ្រេះស្ងប់ស្ងាត់ចឹងហើយបានញាតិញោមមើលនៅក្នុងទៀនហ្នឹងលោកថាបុគ្គលណាឲ្យទៀនដោយខ្លួនឯងណាផលនៃទៀនហ្នឹងគឺបរិបូរទៅដោយទ្រព្យសម្បត្តិហើយបរិបូរដោយបរិវារទៀតហើយបុគ្គលដែលឲ្យទៀនប្រើអ្នកដទៃឲ្យទ្រព្យសម្បត្តិមានប៉ុន្តែអត់មានបរិវារទេ ហ្នឹងគឺកម្លាំងនៃនៃការធ្វើទៀនហ្នឹងគឺមានសភាពខុសគ្នាដែលតាក់ទងជាមួយនឹងរឿងប្របាទបាយាសិកហ្នឹងគឺតាក់ទងចឹងហើយបាននៅក្នុងពេលដែលព្រះថេរកវំបតិណាព្រះព្រះថេរកវំបតិហ្នឹងលោកជាព្រះអរហន្តអញ្ចឹងពេលដែលលោកត្រូវសម្រាកពេលថ្ងៃគឺលោកតែងទៅទៅសម្រាក នៅឋានចាតមហារាជការហ្នឹងកន្លែងហ្នឹងពីព្រោះជាទីកន្លែងលោកផ្លត់អាស្រ័យពីមុនមកប៉ុន្តែបានយើងរឿងប្រវត្តិនៃប្រវត្តិកម្មបតិអញ្ចឹងពេលដែលព្រះបាទព្រះធរកម្មបតិនិមន្តទៅកាន់ឋានតាវតាចាតមហារាជការហ្នឹងបានទៅកន្លែងដែលផ្លប់ហ្នឹងឃើញព្រះរាជានៅនោះណាព្រះរាជានៅក្នុងវិមានហ្នឹងស្ងប់ស្ងាត់តែឯងអញ្ចឹងទៅបានសាកសួរអញ្ចឹងហើយបាន ទេវបុត្រនេះបាយាសិទេវបុត្រហ្នឹងបានផ្ដាំបាយបង្គំនៃប្របាទកវំប្រទេសឲ្យផ្ដាំថាបបិទ្ធលោកម្ចាស់ដោយចម្រើនបលោកម្ចាស់ត្រឡប់ទៅកម្មឋានមនុស្សវិញសូមលោកម្ចាស់សម្ដែងពធនឹងប្រាប់ដល់មហាជនទាំងឡាយនឹងថាកបីធ្វើទៀនដោយគោរពដោយដៃខ្លួនឯងជាដើមអញ្ចឹងគឺយកចិត្តទុកដាក់គោរព ក្នុងបរិយាកាសជាដើមពីព្រោះដោយសារតែខ្ញុំព្រះអង្គនឹងបានធ្វើទៀនយ៉ាងហ្នឹងបានជាមកកើតក្នុងទីហ្នឹងចឹងសូមឲ្យព្រះថេរៈហ្នឹងត្រឡប់ទៅវិញសម្ដែងពធប្រាប់ដល់មហាជនទាំងឡាយនេះកុំឲ្យធ្វើដូចខ្លួនឯងអាហ្នឹងតើកើតទៅនោះហើយបានផ្ដាំហើយតើកើតទេវតាខ្ញុំនៅសវណ្ណងាយមកកើតធ្វើមិនងាយមកធ្វើទៀនវិញទេណាមានឱកាសបានត្រឡប់មកធ្វើទៀនទេអញ្ចឹងហើយបាន ក្នុងការធ្វើហ្នឹងគឺតាកតងកន្លែងហ្នឹងថាគឺកបបីចាត់ចែងឬក៏ថាធ្វើដោយខ្លួនឯងក៏មកដូចជា ប្រវត្តិវាយាសិកប្រវត្តិវាយាសិកគាត់អានទ្រព្យសម្បត្តិអញអីហើយអុត្តរមាននគាត់យកទ្រព្យសម្បត្តិយើងតើមាននប់នឹងគាត់នាំទ្រព្យសម្បត្តិយើងតើគាត់យកទេយធម៌របស់យើង ទៅធ្វើតើអញ្ចឹងខ្លួនឯងហ្នឹងអត់ខ្វល់ខ្វាយទេចឹងហើយបាន ជាផលហ្នឹងគាត់ទៅការនៅកន្លែងហ្នឹងហ្នឹងដែលចង់លើកឡើងបញ្ជាក់ នឹងមាននៅក្នុងតកតងជាមួយនឹងប្របាទបាយាសិកហ្នឹងដែលជាសាតិកៈសម្រាប់ញាតិញោមពុទ្ធបរិស័ទដែលយើងបានធ្វើហ្នឹងគឺគឺយកចិត្តទុកដាក់ថាត្រូវធ្វើដោយដៃខ្លួនឯងហ្នឹងយ៉ាងណាអានេះគឺគាត់តែលើកឡើងបញ្ជាក់ប៉ុណ្ណឹងហើយសូមប្រកេនទៅគណៈកម្ចាស់វិញបន្ត ទៅដល់ញាតិញោមឬក៏គុណចាស់បន្តនៃសាច់ពុទ្ធពីមន្តរាយ៉ាងណាតាមទឹកប្រទេសសូមអរគុណសាធុសាធុណាអរគុណព្រះចាស់ញាណសាណោបានលើកឡើងអំពីពលដែលធ្វើទៀនហ្នឹងដោយការធ្វើនឹងប្រើគេផងហើយនឹងធ្វើដោយខ្លួនឯងផងហើយធ្វើដោយមិនគោរពផងនិងធ្វើដោយគោរពផងអញ្ចឹងឧបាសិកាដប់សវណ្ណមានអីចូលរួមក្នុងចំណែកនៃគុណចាស់ពីរព្រះអង្គបានសម្ដែងលើហើយបាន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 យល់ដឹងអំពីការធ្វើទៀនដែលព្រះអង្គគ្រូបានសម្ដែងកន្លងមកហើយឥឡូវហ្នឹងមានកណារីករាយសប្បាយចិត្តគុណចាហើយសូមលើកបុណ្យដែលបានចូលមកប្រគេនបានចូលមកស្ដាប់ហ្នឹងប្រគេនព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គព្រមទាំងជូនបុណ្យជូនបងប្អូនជនរួមជាតិទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសជូនបុណ្យសពសត្វទាំងអស់មនុស្សលោកទាំងអស់សូមអមោទនីបុណ្យ គណៈមានសេចក្តីរីករាយណាស់គុណម្ចាស់បានចូលមកស្ដាប់ពធមទេសនាសម្ដែងរៀបចំដោយព្រះអង្គគ្រូនិងសម្ដែងដោយព្រះអង្គគ្រូអំពីទានចំណុចទី1នៅក្នុង បញ្ញកិយវត្ថុ10អឺដើម្បីលោកសម្ដែង បន្តបន្តដើម្បីឲ្យបងប្អូន ពុទ្ធបរិស័ទយើងទាំងអស់កើននៅបញ្ញាយល់ដឹងអំពីការធ្វើទានយ៉ាងណាឲ្យត្រូវតាមពុទ្ធដីកា ឲ្យបានអានិសង្សច្រើនបានបនច្រើនរួចផុតពីទុកទាំងឡាយនៅក្នុងវត្តដាក់នេះហើយសព្ទាមុនមុនព្រះអង្គគ្រូលោកសំដែងទៀនបាន4ចំណុចត្រូវនឹង2គូ បានន័យថាទៀនសំខាន់ណាស់បងប្អូន បានន័យថាចំណុចទី1ព្រះអង្គគ្រូលោកសំដែងអំពីចេតនាទៀននិងវត្ថុទៀនចេតនាទៀនគឺជាគ្រឹះមួយដ៏សំខាន់បំផុត ដែលតកតងនឹងការធ្វើទៀនគ្រប់យ៉ាងទាំងអស់ នៅក្នុងចេតនាទានហ្នឹងហើយវត្ថុទានគឺជាវត្ថុមួយដែលយើងរកបាន ដោយ ត្រឹមត្រូវរកបានដោយអឺដូចថាកម្លាំងទានហើយបន្តចំណុចទី2ទៀតគឺសម្បជាណទាន និងអសម្បជាណទានបានឲ្យទានមានបញ្ញានិងទានអត់បញ្ញាមកចូលដល់ក្នុងសប្តាហ៍នេះព្រះអង្គគ្រូលោកសំដែង ទានពីរទៀតបានន័យថាស សហតិកទាននិងអនតិកទានបានន័យថាគឺធ្វើទានដោយ ខ្លួនឯងនិងធ្វើទានដោយការប្រើគេឲ្យជំនួសអញ្ចឹងបងប្អូនពុទ្ធបរិស័ទយើងទាំងអស់គ្នា ស្ដាប់ហើយពិចារណា ដើម្បីយកបុណ្យយកមគ្គផល ធ្វើយ៉ាងណាឲ្យទាននឹងត្រូវតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសំដែងឲ្យយើងយល់ ទានណាសំខាន់ណាបងប្អូនបញ្ញកិយវត្ថុ10ហ្នឹងណាអ្នកប្រាជ្ញពោលសរសើរនៅសេចក្តីប្រាថ្នារបស់សត្វរបស់មនុស្សលោកទាំងអស់ដែលធ្វើដោយកាយវិជាចិត្តអញ្ចឹងបញ្ញកិយវត្ថុ10ហ្នឹងជាទីសេចក្តីប៉ងប្រាថ្នារបស់មនុស្សលោកទាំងអស់ដែលប្រាថ្នាចង់បានសុខប្រាថ្នាចង់បានទ្រព្យប្រាថ្នាចង់បានយសហ្នឹងគឺនៅ ក្នុងបញ្ញកិយវត្ថុ10ហ្នឹង ហើយប៉ុនទាំងអស់ហ្នឹងបងប្អូនអត់មានមានរូបភាពទេហើយក៏អត់មានសុំអ្នកណាបានដែរគឺយើងធ្វើដោយចិត្តរបស់យើងដោយខ្លួនឯងតរដើម្បីសន្សំបុណ្យកុសលទៅជាតិខាងបានន័យថាបានសេចក្តីសុខក្នុងបច្ចុប្បន្ននិងជាតិខាងមុខទៀតអញ្ចឹងបងប្អូនស្ដាប់ នៅអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោករកឃើញឲ្យយើងបដិបត្តិដើម្បីឲ្យធ្វើយ៉ាងណាឲ្យជីវិតយើងនឹងដើរលើមាគ៌ាមួយត្រឹមត្រូវហើយព្រះអង្គគ្រូលោកបង្កើតនៅកម្មវិធីសន្ទនាធម៌ហើយព្រះអង្គគ្រូក៏លោកខិតខំសម្ដែង ទៀនពន្យល់ប្រាប់យើង ពីចំណុចមួយទៅចំណុចមួយឲ្យយើងយល់ច្បាស់អំពីការធ្វើទៀនកាន់តែយល់ឡើងយល់ឡើងដោយខ្ញុំអញ្ចឹងបើខ្ញុំមិនបានចូលមិនបានសិក្សាខ្ញុំមិនបានចូលមកស្ដាប់ពធមទេសនានៅក្នុងកម្មវិធីដែលបង្កើតដោយព្រះអង្គគ្រូហើយសម្ដែងដោយព្រះអង្គគ្រូទេខ្ញុំអត់ដឹងថាទៀនមានច្រើនបែបហ្នឹងទេហើយទៀនណាសំខាន់ណាស់បងប្អូនដោយដោយព្រះអង្គលោកត្រាយផ្លូវឲ្យយើងអស់ហើយ ដូចថាជីវិតរបស់យើងបានសេចក្តីសុខអង្គលោកចង្អុល5ឃើញទេទៀនមានបានបាន4ចំណុចហើយ ចេតនាទានវត្ថុទានសម្បជាអ្នកទានអសម្បជាអ្នកទានរហូតមកដល់សហតិកៈទាននិងអនតិកៈទានអញ្ចឹងលោកប្រាប់ពីការធ្វើអប្រាប់ពីផ្លូវឲ្យយើងដើរថាធ្វើបុណ្យយ៉ាងណាឲ្យយើងបដិបត្តិធ្វើបុណ្យយ៉ាងណាដើម្បីឲ្យបានអានិសង្សច្រើនគឺលោកប្រាប់អស់ហើយឲ្យព្រះអង្គគ្រូលោកខំខ្នះខ្នែងពន្យល់យើងដើម្បីឲ្យយើងបានអានិសង្សច្រើនបានបុណ្យច្រើនហើយទាន នៅក្នុងសប្តាហ៍នេះព្រះអង្គគ្រូលោកសំដែង បងប្អូនបានស្ដាប់មិញហើយទាំងផ្នែកហតិកៈទៀនគឺទៀនធ្វើដោយខ្លួនឯងអនតិកៈទៀនគឺទៀនធ្វើប្រើគេឲ្យជំនួសបើយើងនិយាយពីសហតិកៈទៀនគឺទៀនដែលល្អប្រណិតល្អប្រសើរល្អលើសអនតិកៈទៀនគឺកិច្ចការដែលយើងធ្វើទៀនដោយខ្លួនឯង ហើយទៀនទាំងពីចំណុចសំបជាណទៀនអសំបជាណទៀនសហតិកៈទៀនហើយអនតិកៈទៀនគឺសុទ្ធតែតកតងនឹងចេតនាទៀនវត្ថុទៀនខាងលើដែលជាគ្រឹះរបស់ទៀនតែម្ដងអញ្ចឹងយើងមើលសហតិកៈទៀនការយើងធ្វើទៀនដោយខ្លួនឯងគឺដោយនៅចេតនាទាំង3គឺបព្វចេតនាមញ្ចនចេតនានិងអបរចេតនា គឺចេតនាទាំង3ហ្នឹងយើងធ្វើដូចថាយើងធ្វើទៀនណាពេលដែល យើងគិតនឹងធ្វើបានន័យថាយើងរីករាយនឹងខ្លួនឯងដល់ពេលយើងទៅប្រគេនបដិគិហកៈដែលលោកប្រជានៅរាគៈប្រជានៅទោសៈប្រជានៅមោហៈហ្នឹងបានន័យថាសេចក្តីការប្រគេននឹងដោយគោរពដោយកោតក្រែងបុណ្យនឹងបានកាន់តែជ្រះថ្លាឡើងជ្រះថ្លាឡើងហ្នឹងយើងប្រគេនយើងឃើញសកម្មភាពតអញ្ចឹងតែម្ដង ហើយដល់ពេលមញ្ចនៈអបរចេតនាទូបីទៀនដែលនឹងបានយើងធ្វើយូរដូចថាធ្វើហើយបានថាសេចក្តីជ្រះថ្លាបៃតេកើតឡើងសោមនស្សកើតឡើងបងប្អូនបើយើងកំពុងធ្វើហើយចេតនារបស់យើងជ្រះថ្លាបៃតេព្រឺក្បាលតែម្ដងធ្វើឲ្យយើងចងចាំនៅក្នុងអារម្មណ៍ហ្នឹងគឺគឺយូរអង្វែងទោះបីថាទៀននឹងយើងបានធ្វើយូរអង្វែងហើយក៏ដោយហើយបញ្ញតិយវត្ថុ10ទៀននេះ សំខាន់ដែលឲ្យយើង ព្រោះទៀននឹងមានសារៈសំខាន់ខ្លាំងណាបងប្អូនធ្វើយ៉ាងណាយើងធ្វើទៀនឲ្យត្រូវ ទៅតាមពុទ្ធដីកានិងសង្ឃដីការបស់ព្រះព្រះអង្គព្រោះអីពេលដែលទៀនផ្ដល់ផលឲ្យវិញបានច្រើន គឺឲ្យយើងរួចផុតចាកទោសទាំងពួងឲ្យយើងព្រោះទៀនជាគូបដិបៈរបស់លោភៈ ដែលជាសេចក្តីកំណាញ់ដែលជាដូចថាសេចក្តីយល់ខុសសេចក្តីលោភលន់គឺទៀនបានកាត់បានកំចាត់បងនៅសេចក្តីកំណាញ់ចេញពីសន្តានខ្លួនរបស់យើងហើយទៀនបានន័យថាធ្វើឲ្យយើងបាននៅសេចក្តីសុខទៀនមានច្រើនណាស់ណាបងប្អូនបានជាព្រះអង្គគ្រូលោក បញ្ជាក់ពីមួយសប្តាហ៍ហើយមួយសប្តាហ៍ទៀតមួយគូហើយមួយគូទៀតមួយចំណុចហើយមួយចំណុចទៀតអញ្ចឹងបងប្អូនស្ដាប់ហើយលំអិតព្រោះទៀនណាជាទីជាកម្មចន្ទានាំទៅយើងឡើងទៅកម្មឋានសួគ៌ហើយទៀនណារមែងធ្វើឲ្យយើងមានអិសរាយុហើយទៀនណាជាទីបានទៅកាន់ឋានសួគ៌ជាទ្វារទៀនណាជាទ្វារបើកទៅកាន់ឋានសួគ៌បងប្អូនហើយទៀនជាទីបិទបាំងនៅសេចក្តី បានន័យថានៅសេចក្តីទាល់ក្រហើយទៀនណាជាទីពឹងរបស់មនុស្សទាំងឡាយបាទហើយទៀនជាធ្វើឲ្យយើងរួចចាក់រួចផុតទៅនរកទៀនជាជាការ ប្រព្រឹត្តទៅដើម្បីឲ្យយើងកើតនៅសម្បត្តិហើយទៀនណាជាជាភពញាត្រសម្បត្តិរបស់ យើងបងប្អូន មិនអោយបើថាមិនអោយចោរភ័យមិនអោយសត្រូវ ដូចថារារាំងបិទបាក់ដែរមិនឲ្យមានសត្រូវទៀនមានសារៈសំខាន់ច្រើនណាបងប្អូន ហើយទៀនណារមែងឲ្យដូចថាជាទៀនឲ្យនៅសេចក្តីសម្បត្តិទាំងឡាយក្នុងលោកណាបងប្អូនហើយទៀនជាញ៉ាំងឲ្យកើតនៅសម្លាញ់ហើយទៀនជារមែងនាំបុគ្គលដែលមានចិត្តល្អឲ្យចូលមកនៅក្នុងជីវិតរបស់យើងណា ហើយទៀនជាទីបាត់បង់នៅអបាយភូមិណាបងប្អូនហើយទៀនជាទីគោចររបស់ព្រះពុទ្ធគ្រប់គ្រប់ព្រះអង្គទាំងឡាយបងប្អូនទៀនសំខាន់ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសំដែងទុកឲ្យយើងដូចថាបដិបត្តិព្រោះអីទៀននឹងនាំយើងទៅរកនៅមគ្គផលនិព្វានជាជាដូចថាទៀនធ្វើឲ្យយើងរួចចាកផុតទោសទាំងពួងព្រោះអីជីវិតរបស់មនុស្សយើង ពួកដូចថាញោមញីទៅដោយចាស់ជរាបើថាមច្ចរាជចាំតែផ្ដាច់បាត់បង់អស់ចាំតែផ្ដាច់ជីវិតរបស់យើងទេអញ្ចឹងពេលដែលយើងឆ្លាប់ទៅយើងគ្មានយកអ្វីទៅតាមទេបងប្អូនយើងមើលសេដ្ឋីស្រុកគេក្តីមនុស្សដែលសេដ្ឋីស្រុកខ្មែរក្តីស្ដាច់ស្រុកគេស្ដីស្ដាច់ស្រុកខ្មែរក្តីគ្មានយកអ្វីទៅបានសំបីតែរាជបល្ល័ង្កក៏យកទៅមិនបានដែរបងប្អូនទៀនគឺជាវិថីចិត្តមួយដែល ព្រោះទៀនគឺជាសកម្មភាពមួយដែលយើងធ្វើល្អល្អរាល់រាល់ពេលហ្នឹងយើងធ្វើជារឿយរឿយរឿយរឿយហ្នឹងវា នៅក្នុងអារម្មណ៍របស់យើងហើយហើយសំខាន់បំផុតណាបងប្អូនទាំងអស់ហ្នឹងមានតែព្រះសម្មាសម្ពុទ្ធទេតែព្រះអង្គលោករកឃើញថាវត្ថុទាំងអស់ហ្នឹងសភាវៈទាំងអស់ហ្នឹងយកទៅតាមបានតែបើមនុស្សដែលលោកចុះទេបដិសន្ធិទៅហើយគ្មាននរណាមួយលប់មកប្រាប់យើងក្រៅពីព្រះសម្មាសម្ពុទ្ធទេព្រះអង្គលោកមានញាណលោកមានវិជា3វិជា8និងចក្រ10ចក្រ15ដើម្បីអីលោក មានតែលោកទេដែលរកផ្លូវនឹងឲ្យយើងប្រាផ្លូវនឹងឲ្យយើងបដិបត្តិបានហើយយើងមើលពេលដែលនិមិត្តទាំង3កើតឡើងនៅពេលចុះទេបដិសន្ធិហ្នឹងគឺនិមិត្ត3ហ្នឹងគឺគេថាការងារដែលយើងធ្លាប់ធ្វើដូចជាយើងធ្វើទៀនអញ្ចឹងយើងឃើញទៀនឃើញអឺដូចថាម៉ៃកុសលអញ្ចឹងឃើញទៀនឃើញអឺលោក ឃើញបុណ្យអញ្ចឹងឃើញរក្សាសិលអញ្ចឹងទៅបើផ្នែកអកុសលវិញបានន័យថាមុននឹងចុះទៅបដិសន្ធិហ្នឹងឃើញយើងសម្លាប់សត្វអញ្ចឹងឃើញចោលអញ្ចឹងដល់ពេលនិមិត្តវិញយើងឃើញនិមិត្តដូចដែរយើងធ្លាប់ធ្វើទៀនអញ្ចឹងយើងឃើញច្បងជីពឃើញសណាសនុឃើញអីលក្ខនឹងលក្ខអញ្ចឹងទៅបើឃើញបើអកុសលអញ្ចឹងទៅពេលនិមិត្តចិត្តឆ្លាប់ហ្នឹងបានន័យថាឃើញយើងសម្លាប់សត្វឃើញអីអញ្ចឹងទៅហើយដល់ពេលកតិ អឺកតេនិមិត្តអារម្មណ៍អារម្មណ៍ហ្នឹងបានន័យថានាំយើងទៅរកកន្លែងទីឋាននៅទីឋាននៅចឹងបើជាកុសលចឹងក៏ឃើញអឺដូចថាប្រាសាទឃើញអឺរាជវាំងអីចឹងទៅបើជាអកុសលចឹងឃើញ ឋានរੂឃើញភ័យខ្លាចគួរភ័យខ្លាចជាងណាបងប្អូនកន្លែងហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកបង្ហាញផ្លូវឲ្យយើងបដិបត្តិហ្នឹងដើម្បីឲ្យកុំឲ្យយើងឲ្យយើងឃើញនិមិត្តទាំង3ហ្នឹងល្អល្អកុំឲ្យយើងឃើញនិមិត្តហ្នឹងអាក្រក់អញ្ចឹងណាបងប្អូនព្រោះក្នុងនិមិត្តមួយមួយមានកុសលនិងអកុសលនិមិត្តទាំង3ហ្នឹងគឺមានកុសលនិងអកុសលអញ្ចឹងបងប្អូនធ្វើអំពើរឿយរឿយអំពើល្អរឿយរឿយទៅ ពេលចុះទៅរសន្ធិនឹងសំខាន់ណាស់បងប្អូនព្រោះវត្តដាក់នេះมันអាចបញ្ចប់បានដោយព្រះអង្គគ្រូលោកសំដែងមិនអញ្ចឹងហើយទៀនណាដែលប្រកបដោយសហតិកៈទៀននឹងគឺបានផលបរិបូរពេញលិញបើខ្ញុំមើលនៅក្នុងជាតិដោះគឺគឺច្រើនច្រើនតែពេលគេថាធ្វើទៀនដល់ផ្ទាល់ដៃហ្នឹងប៉ុនហ្នឹងបានពេញតែម្ដងដូចខ្ញុំមើលរឿងអឺរឿងនាងទាលិការាជកហ ពីរិកាកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវេលវ័នក្នុងភូមិក្នុងរាជក្រឹសនាងរាជការហ្នឹងក៏នៅក្នុងរាជក្រឹសនៅទីក្រុងរាជក្រឹសនឹងដែរហើយនាង ជាកូនអ្នកឧបត្ថម្ភរបស់ព្រះមោគលានហើយនាងជាស្ត្រីមួយដែលមានសទ្ធាដ៏មុតមមនៅក្នុងសាសនាពេលដែលនាងធំពេញវ័យ មេដាបៃតានាងក៏ឲ្យនាងមានស្វាមីហើយបញ្ជូននាងឲ្យទៅនៅខាងប្តីអញ្ចឹងមេដាបៃតាក្មេជាមនុស្សមច្ឆាតថេបានន័យថារឹងរូសមិនជឿនៅក្នុងពុទ្ធសាសនាបងប្អូន ថ្ងៃមួយហ្នឹងព្រះមោគលានក៏និមន្តទៅបិណ្ឌបាតនៅស្រុករបស់នាង នាងឃើញអញ្ចឹងក៏សប្បាយរីករាយក៏និមន្តព្រះមោគលានឲ្យគង់នៅមុខផ្ទះរបស់នាងហ្នឹងនាងក៏រត់ទៅប្រាប់ម្ដាយក្មេកហ្នឹង បណ្ដាយក្មេកដែលជាមច្ឆាតថេតហ្នឹងស្ដាប់ឮហើយធ្វើរំលឺហើយក៏ដើរចេញទៅ នាងគិតពិចារណានៅ ក្នុងផ្ទះរបស់នាងហ្នឹងគ្មានអ្វីក្រៅពីនំមួយដុំដែលដែលទុកឲ្យម្ដាយនាងឯងអញ្ចឹងនាងក៏ពុះនំនឹងជាពីរមួយចំណែកយកទៅប្រគេនព្រះមោគលានហើយមួយចំណែកទៀតនាងទុកឲ្យម៉ែក្មេករបស់នាងព្រះមោគលានក៏បានទទួលផតមោទនីហើយក៏និមន្តហួសទៅ ចំណែកម៉ែក្មេករបស់នាងពេលដែលឃើញព្រះមោគលាទីមុនហួសទៅក៏ចូលមកក៏ចូលមកនាងក៏ទៅលុតជង្គង់ថ្វាយបង្គំជូនបុណ្យម្ដាយក្មេកនិងម្ដាយក្មេកហ្នឹងដែលជាមច្ឆាទិដ្ឋិហ្នឹងមានការខឹងយ៉ាងខ្លាំងក៏ឃើញងែមួយហ្នឹងក៏វាយនាងហើយនាងក៏បានឆ្លាប់ទៅបានទៅកើតឋានអឺ កើតឋានសួគ៌ខានតាវតឹងមានបរមានពោពេញទៅដោយទ្រព្យសម្បត្តិហើយមានបរិវាររាប់ពាន់បរិវារបងប្អូនឃើញទេអញ្ចឹងបានបដិគាអឺសាសាហតិកៈហ្នឹងបានន័យថាទានឲ្យដោយខ្លួនឯងហ្នឹងគឺបញ្ចេញផលបានទ្រព្យសម្បត្តិហើយបានបរិវារដូចនាងអញ្ចឹងនាងធ្វើដោយតលដៃបានបបានពោពេញទៅដោយសម្បត្តិហើយបានអឺ ទ្រពដូចថាបានបរិវារមានបរិវារច្រើនពេលហ្នឹងព្រះមកលៀងលោកនិមន្តទៅឋានត្រៃត្រង់ក៏បានជួបនាងហើយសួរពីពុំពុថានាងបាន ធ្វើបុណ្យអីនាងក៏បាន ប្រាប់ព្រះមកលៀនថានាងបានដាក់បាតចឹងទៅព្រះថេរៈដោយថាព្រះមកលៀនជួយនាងឲ្យរួចផុតពីអតីតជាតិមុនអញ្ចឹងទៅហើយក៏ព្រះមកលៀនចុះសម្ ចុះពីឋាន ត្រៃត្រាំងវិញមកឋានមនុស្សលោកក៏បានទៅថ្វាយព្រះសម្មាសម្ពុទ្ធព្រះអង្គក៏អឺនិទានអានិសង្ឃក៏ព្រះអង្គក៏និយាយពីអានិសង្ឃរបស់ទានជាអភិយោគទៀតពេលនោះទៅអញ្ចឹងបងប្អូនឃើញសហតិកៈទានហ្នឹងណាគឺទានឲ្យដោយខ្លួនឯងដល់ពេលបានបនមកវិញគឺបានដោយគាត់ចិត្តតែម្ដងចំណែកអនតិកៈទានវិញ បានតែទានប្រើគេឲ្យជំនួស ប្រើគេឲ្យចំនួនហ្នឹងបងប្អូនមិនមែនថាគាត់មិនមានសេចក្តីអឺដូចថាមិនមានសេចក្តីកំណាញ់ទេគឺគាត់មានមិនគឺគាត់ជាអ្នកមិនមានកំណាញ់ទេគឺគាត់ជាអ្នកធ្វើបុណ្យក៏ប៉ុន្តែទៀនគាត់មិនយល់ហើយចេតនាទាំង3មិនកើតឡើងព្រមទាំង3ទេដូចថាគាត់ជ្រះថ្លា តែកំពុងជ្រះថ្លាអីគាត់អត់បានឃើញសកម្មភាពទាំងអស់ហ្នឹងចឹងបុណ្យហ្នឹងអត់ពេញទេដោយព្រះអង្គលោកសំដែងចឹងបោះតួ បោះទាយុមាន3ប្រកបអង្គ3អានឹងបានបានបុណ្យពេញអញ្ចឹងអឺបងប្អូនទាំងអស់គ្នាពេលដែលធ្វើទៀនប្រកបដោយ ចេតនាទាំង3ហើយស្ដាប់ព្រះអង្គគ្រូដែលយកចិត្តទុកដាក់បងប្អូនធ្វើទៀននឹងត្រូវព្រោះទៀនជានាំយើងឲ្យរកផលច្រើនអញ្ចឹងដល់ពេលទៀនដែលយើងដូចរណតកៈទៀនអញ្ចឹងទៀនដែលយើងឲ្យគេដោយជំនួសបានន័យថាចេតនាទាំង3មានគ្រប់គ្រាន់ដល់ពេលយើងមកបានមកបានតែសម្បត្តិបរិវារអត់មានកណាមានប៉ុណ្ណឹងទេគុណម្ចាស់បាទសាធុសាធុអឺហ្នឹងអរគុណច្រើនបាទសកានុបសវណ្ណ បានលើកយកនៅមកធម្មកថាផ្សេងផ្សេងមកអាងសេចក្តីខ្លះខ្លះចឹងអរគុណច្រើនឥឡូវគុណចាស់ចន្ទជោតោណាចង់សួរអំពីទៀនដូចដូចយើងឧទាហរណ៍ថាលើកថ្មកណាលើកម្ដង ហើយ អំពីញាតិញោមខ្លះគាត់នៅឆ្ងាយគាត់មិនអាចមកធ្វើបន់បានគាត់ផ្ញើគេឲ្យធ្វើឧទាហរណ៍ថាគាត់នៅអូស្ត្រាលីចឹងទៅគាត់ទៅធ្វើបន់នៅស្រុកខ្មែរ តើចំណែកនៃប៉ុនហ្នឹងវាបាន បានដែរទេបាន ចំពោះដែលគាត់ហ្នឹងបានចំណែកបាន ខ្លះដែរទេ ចំពោះគាត់ផ្ញើបច្ច័យទៅគុណចាស់ណាសាធុសាធុអរគុណច្រើនអឺក្រំណាស្ទើរតការផ្ញើលុយអញ្ចឹងបានប៉ុនអត់ញ៉ាំ ទេបើឆ្លើយថាអត់បានបនមិនអត់ផ្ញើទេអាដូចវាអស់ចិត្តគេផ្ញើលុយដែរតើអត់បានបនបើឆ្លើយថាអត់បានបនគាត់ថាអត់អត់អត់មិនអត់អត់ចាំផ្ញើទេអត់ចង់ផ្ញើឯមិនណាណាម្យ៉ាងម្យ៉ាងដែរណាណាយ៉ាងដែរយ៉ាងអរគុណម្ដងទៀត ចំពោះសំណួរគុណចាស់សវណ្ណបញ្ញាបានលើកឡើងមកអំពីការផ្ញើលុយកាក់ប្រកាសដើម្បីឲ្យ អ្នកស្រុកខ្មែរធ្វើបន់ហើយការផ្ញើរបៀបហ្នឹងបានបន់ឬទេបន់គឺបានរួចទៅហើយណាបានតាំងពីមុនផ្ញើដែរមានន័យថា ជ្រះថ្លារួចទៅហើយជ្រះថ្លារួចហើយដោយដែលកូនចាស់ញាតិយោមធ្វើរាល់ថ្ងៃខ្ញុំដើរអាត្មារាល់ថ្ងៃនេះក៏របៀបដូចគ្នាផ្ញើវាដែរណាអឺហើយកូនចាស់ញៀមសាណោគេណារាល់ថ្ងៃនឹងឃើញសកម្មភាពរបស់ខ្មែរសម្បំប៉ុន្តែមនុស្សនៅអូស្ត្រាលីសោះប៉ុន្តែមានអ្នកតំណាងនៅស្រុកខ្មែរអីចឹងទៅហើយខ្ញុំណាក៏ដូចគ្នាដែរ មានអ្នកតំណាងស្រុកខ្មែរឲ្យធ្វើអញ្ចឹងទៅអញ្ចឹងគឺក្នុងន័យហ្នឹងសូមបញ្ជាក់ប្រកាសជូនថា ពាក្យថាយើងអឺប្រើគេឲ្យធ្វើ ជាអនតិកៈទៀនហ្នឹងគឺមកពីខ្លួនឯងមិនធ្វើមិនចង់ធ្វើខ្លួនឯងណាអញ្ចឹងប្រើគេទៅក្នុងន័យថាអឺ ខ្លួនឯងនឹងដូចមាននៅសភាពជិលច្រអូសក្នុងការធ្វើអីចឹងទៅអញ្ចឹងអត់ធ្វើខ្លួនឯងទេព្រោះមិនឃើញអានិសង្សនៃការធ្វើនឹងទៅទៀតហ៎ណាដូចគាត់ចាស់ញឹមសំណោលោកលើអំពីរឿងប្របាទបាយាសេរីជាញាអញ្ចឹងពួកពីគាត់មិនមិនឃើញនៅ អានិសង្សនៃការធ្វើទៀនម្លោះហើយគាត់ក៏ប្រើគេឲ្យធ្វើទៅណា គាត់ចាស់អាពាក្យថាប្រើឲ្យគេធ្វើហ្នឹងគាត់ប្រើរបៀបគាត់មិនចង់ធ្វើឬក៏គាត់ចង់មានចេតនាចង់ធ្វើទៀនដែរទៀនណាដឹងតែខ្ញុំណាបានលើកបាញ់មកអញ្ចឹងគាត់គាត់មានចិត្តធ្វើហើយប៉ុន្តែគាត់មិនធ្វើខ្លួនឯងយល់ទេពាក្យហ្នឹងណាដូចដូចអឺបាយាស័យរាជញាក់អញ្ចឹងពេលដែលគាត់ស្ដាប់ព្រះបាទព្រះកុមារកាសបៈ បញ្យល់អំពីការធ្វើបញ្យល់ពីវត្ថុផ្សេងផ្សេងចុងក្រោយគឺបញ្យល់ពីការធ្វើទៀនហ្នឹងគាត់ជ្រះថ្លាដែរគាត់គាត់ជ្រះថ្លាបានតែគាត់ហ្នឹងចាប់ដើមដំកល់ទៀនចាប់ដើមដំកល់ទៀនលេថាអោយដល់ស្មោមយើចោឬក៏អ្នកកំសត់ទុរគាត់ឬមួយក៏អោយទៀតដល់បុគ្គលណាណាអញ្ចឹងប៉ុន្តែគាត់មិនធ្វើខ្លួនឯងទេគាត់ប្រើគេឲ្យធ្វើណាគាត់ប្រើគេឲ្យធ្វើ អាកន្លែងហ្នឹងដែលហៅថាអនតិកៈទានហ្នឹងណាហើយការធ្វើរបៀបបាយាសិកហ្នឹងមិនត្រឹមតែជាអនតិកៈទានហ្នឹងធម្មតាទេគឺចូលដល់ទៅអសពុរិសទានទៀតគឺ ពេលខ្លះគាត់បោះឲ្យពេលខ្លះគាត់បោះឲ្យតែយកនេះទៅធ្វើយកនោះទៅធ្វើពេលខ្លះទៅគាត់ធ្វើខ្លួនគាត់ក៏គាត់មិនធ្វើដោយគោរពដែរឃើញតែសំខាន់គាត់បោះឲ្យដែរ ហើយបាយចុងកទឹកជ្រក់យើងក៏រត់ពីសម្ពត់ប្រើប្រាស់នឹងដូចនេះដែរសម្ពត់សាច់គ្រុតគ្រៀតហើយសាររឿងហ្នឹង ដែលអត្រមេណុកធ្វើចំនួនហ្នឹងគាត់ ប្រាថ្នាហ្នឹងគាត់ចាស់លើកឡើងបាញ់មិញបាននិយាយដែរដែលអត្រមេណុកប្រាថ្នាហ្នឹងតែសូមអោយជួបបបត្តិបាយាសិកនៅក្នុងជាតិនេះទេណាសូម6ជួបទៀតអី អានឹងដល់ថ្នាក់ហ្នឹងដល់ថ្នាក់អ្នកបំរើសុំកុំអោយជួបមិនមែនលំហាក់លំងទេណាសុំលាបងណាសុំលាណាធ្វើបន់សមាលាមកតែណាសុំអោយជួបព្រះអង្គឯងហ្នឹងតែក្នុងជាតិនេះទេណាជាតិក្រោយក្រោយសុំកុំអោយជួបអីណាព្រះជាឆ្ងល់ហើយមានលប់នឹងធ្វើបន់មិនមួយឆ្នាំអោយជួបយើងទៅជាតិមកទៀតហ្នឹងនៅហេតុផលមកពីអី អត្រមាណពគាត់ទូលថាឥឡូវមហាបពិតគិតមើលមើលបាយតែមហាបពិតអោយទូលបង្គំធ្វើទៀនបាទចុះអង្គរអន្តរជ្រួចជាគម្រប់2ណាសំបីតែមហាបពិតក៏មិនយកមិនមិនមិនប៉ះផងកុំថាសោយសំបីប៉ះក៏មិនប៉ះផងណាហើយអោយខ្ញុំអោយទូលបង្គំនោះទៅធ្វើយកទៅធ្វើទៀនហើយសម្ពុតនឹងសាច់គ្រប់គ្រាសម្ពុតអាក្រក់អាក្រក់សំបីតែមហាបពិតនឹងមិនយកជើងទៅជឿនផង កុំថាឡើយប្រើហើយឲ្យទូលបង្គំយកទៅធ្វើទៀនហើយទ្រព្យសម្បត្តិតក្លៀងតក្លៀងហ្នឹងមិនព្រមឲ្យយកទៅអញ្ចឹងហើយបើទូលបង្គំហ្នឹងប្រាថ្នាសូមឲ្យជួបមហាបពិតជាតិនេះបានហើយគ្រប់គ្រាន់ហើយគ្រប់គ្រាន់ហើយសូមស្មារសូមស្មារលេបងគិតក្រោយមិនបាច់ទេមុខចឹងចឹងអីអាហ្នឹងគឺចង់បញ្ជាក់ថាអនត្តកៈទៀនរបស់គាត់ប្រើគេធ្វើឲ្យវាជាទៀនដែលមិនល្អទៀត រត់គ្រៀតហើយជាទៀនរបស់សប្បុរសណាឲ្យរបស់มันល្អហើយពេលយើងចូលទៅក្នុងទៀន3យ៉ាងហ្នឹងចូលក្នុងទាសទៀនណាទាសទៀនថាឲ្យទៀនរបស់ដែលអន់អន់អញ្ចឹងណាអញ្ចឹងថយមកវិញមករឿងដែលយើងចាត់ចែងតេយធរដើម្បីឲ្យអ្នកតន្ត្រីចិត្តយកទៅជំនួសយើងហ្នឹងណា គឺបនរបស់យើងបានគ្រប់គ្រាន់នៅក្នុង ការធ្វើហ្នឹងមានន័យថាយើងមានចេតនា3ដូចគ្នាមានពុព្វចេតនាយើង គិតគូរមុនធ្វើហើយឧទាហរណ៍ដូចខ្ញុំដែរឬក៏គុណចាស់ខ្ញុំសាណោឬក៏ឃើញ អង្គសវណ្ណបញ្ញោក៏ធ្លាប់ធ្វើដែរណារឿងជួយដល់ស្រុកខ្មែរអីជួយសង្គ្រោះដល់ជនក្រីក្រអីហ្នឹងកណាកណាព្រោះតែយើងឃើញព័ត៌មានផ្សាយឬក៏យើងឃើញសម្រាប់ចារអីលោក ផ្សាយឬមួយក៏យើងឃើញតាមរូបភាពណាមួយយើង ចាប់ផ្ដើមមាននៅករណាធម៌មាននៅតែអាណិតណាអាណិតអញ្ចឹងទៅក៏កើតនៅអឺសេចក្តីជ្រះថ្លានឹកចែករំលែកហ្នឹងចែករំលែកដើម្បីផ្ដល់នូវសេចក្តីសុខឲ្យគាត់យ៉ាងហោចណាស់ក៏បានអឺបរិភោគកន្លះខែឬក៏មួយខែដោយសារតែទៀននឹងដែរហ្នឹងហើយ អញ្ចឹងក៏បានចាត់ចែងធ្វើអញ្ចឹងទៅអាហ្នឹងគឺសុទ្ធតែមាន នៅពុពចេតនាមួយចនៈចេតនាអបរាបរចេតនាឲ្យគ្រប់គ្រាន់មិនមែនខ្វះទេណាឥឡូវឃើញលើយើងលើតែគ្នាយើងមកយ៉ាងម៉េចលើគ្នាគេទេណាឃើញកូនចាស់យើងសាណោឃើញធ្វើជួយដល់ប្រជាជននៅថាប្រជាពលរដ្ឋដែលក្រលំបាកគ្មានទី ពឹងទៅជាលក្ខណៈស្បៀងផង ជួយធ្វើជាផ្ទះផងណាគេណាតែល្មមល្មមទៅ1000 2000ដុល្លារយើងអាចធ្វើឲ្យគាត់នៅ បានយើងធ្វើទៅណាហើយជួយជាឆ្នាំជួយជាអីជួយសម្រាប់ព្យាបាលជំងឺជួយរហូតដល់ទៅ ប្រគិនប្រសង់អីហោះហើយ អាហ្នឹងគឺមានន័យថាយើងរស់នៅប្រទេសអូស្ត្រាលីមែនប៉ុន្តែយើងមាននៅសេចក្តីជ្រះថ្លាក្នុងការធ្វើទៀនហ្នឹងដោយមានកូនសិស្សមាន អឺសព្រមចារីនៅប្រទេសកម្ពុជាជួយចាត់ចែងចំនួនអញ្ចឹងទៅយើង នៅនេះអឺអំពាវនាវញាតិញោមណាបរិច្ចាគថវិកាខ្លួនឯងផងញាតិញោមផងអញ្ចឹងទៅធ្វើទៀនជាមួយគ្នាហ្នឹងអាហ្នឹងគឺបនបានគ្រប់គ្រាន់អត់មានខ្វះទេណា យើងធ្វើខ្លួនខ្លួនយើងហើយយើងយើងដាក់នាំគេឲ្យធ្វើទៀតឃើញទេណាធ្វើខ្លួនយើងឲ្យដាក់នាំគេធ្វើទៀតទៅ អរិនខ្ញុំណាសូមបញ្ជាក់ឧទាហរណ៍ជូនដូចយើង ស្ដាប់វធរដែល ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងនគរសាវត្ថីហ្នឹងពេលដែលព្រះអង្គទទួលទានរបស់ពុទ្ធបរិស័ទហើយហ្នឹងព្រះអង្គសម្ដែង ពីបុគ្គល4ពួកធ្វើទានហ្នឹងឃើញទេទី1បុគ្គលធ្វើទានហ្នឹងគឺលះបង់អត្រិតសម្បត្តិខ្លួនឯងទេប៉ុន្តែមិនមិនដឹកនាំគេធ្វើទេទី2 បុគ្គលនឹងធ្វើទៀនគឺដឹកនាំតែគេទេมันធ្វើខ្លួនมันលះបង់ទ្រព្យសម្បត្តិខ្លួនឯងទេគឺបបួលតែគេ ធ្វើឲ្យគេគេគេគេលះបង់គេបរិច្ចាគមកយកតែរបស់គេទៅធ្វើទេអត់មានចំណាយខ្លួនឯងទេឃើញទេមានអញ្ចឹងទៀតអានេះធ្វើធួននំអត់ម្សៅកណាធ្វើធួននំអត់ម្សៅណា ហើយអានិយាយរឿងរឿងនិយាយរឿង phone up អត់មួយសើមដូចជាមានរឿងច្រើនណារឿង phone up អត់មួយសើមហ្នឹងវាមានរឿងទៀតណាខ្ញុំណាសូមបង្កើតបន្តិចអ្នកខ្លះ phone up អត់មួយសើមទេជាការពិតអឺ phone up អត់មួយសើមរហូតដល់សល់លុយទិញឡានទិញផ្ទះទិញអីទៅណាមិនដឹងចឹងហើយនិយាយទៅដូចអឺវាហាក់ដូចថា យករឿងពិតមកនិយាយទៅតាអញ្ចឹងណាហ្នឹងហើយហ្នឹងមានមួយចំនួនតូចមួយចំនួនតូចដែលធ្លាប់លើល្បីហ្នឹងដូចជាខ្ញុំណាសូមលើកមនុស្សខ្លះទាំងបព្វជិតទាំងក្រហោះធ្វើនំអត់ម្សៅតែប៉ុន្តែมันចំពោះនរណាទេគឺខ្ញុំណាសូមលើកមួយជ្រុងទេព្រោះមានមានអ្នកល្អមានអ្នកអាក្រក់ ណាធ្វើនៅអំសានហ្នឹងដឹកពាវនាវដឹកនាំប្រសងពុទ្ធបរិស័ទទៅប្រទេសភូមាទៅប្រទេស ថៃទៅប្រទេស ក្រៃលង្កាទៅប្រទេសឥណ្ឌាឃើញទេដឹកនាំគេទៅបានមនុស្សប្រមាណថា50នាក់ទៅ100នាក់អញ្ចឹងទៅអញ្ចឹងខ្លួនឯងអត់មានចាំបាច់អស់លុយចេញសម្បត្តិយន្តហោះទេព្រោះយើងដឹកនាំគេ យើងមានអាហ្វ្រីសម្បត្តិព្រីអីប្រមាណប្រមាណ រហូតដល់អឺសម្បត្តិយន្តហោះប្រមាណអ្នក ព្រីមួយទៅហោះ20អ្នកព្រីមួយចឹងទៅអញ្ចឹងឲ្យអ្នកណាជួយរោបានចំនួនដល់មក គេព្រីសម្បត្តិមួយទៀតណាហើយយកលុយពីមនុស្សប្រមាណម្នាក់ប្រមាណអ្នកប្រមាណពេលដែលទិញសម្បត្តិយន្តហោះធម្មតាបើយើងទិញម្នាក់ឯងឧទាហរណ៍ដល់1000ចុះឧទាហរណ៍ណាតែបើយើងទិញគ្នាច្រើនអញ្ចឹងដល់សល់គេចុះតម្លៃដល់6 700អញ្ចឹងទៅ អញ្ចឹងបកាយើង1000ទៅមិនខ្ញុំដាក់ឧទាហរណ៍ទេអញ្ចឹងឃើញសោមលៈប្រមាណបើថា50លៈសោមលៈប្រមាណ100លៈសោមលៈប្រមាណឃើញទេมันត្រឹមតែមិន អស់លុយទេ គឺបានលុយមកទៀតដាក់នាំទៅពីរបីជើងឃើញទិញឡានមួយណាដាក់នាំទៅពីរបីជើងទិញដៃមួយកន្លែងយូរយូរឆ្លោះគ្នាប្រកែកគ្នាដោយសារគេលុយនៅត្រូវអាហ្នឹងគឺរបៀបធ្វើនៅអត់មកសើហ្នឹងគឺចឹងយកដាក់នាំគេធ្វើប៉ុន្តែខ្លួនឯងអត់ធ្វើទេ អត់ចំណាយលុយទេអត់ចំណាយទ្រព្យទេ បានមកវិញទៀតអានឹងរឿងវាមានជាក់ស្ដែងចា៎ក្រហោះខ្លះឆ្លោះគ្នាដោយសារតែរឿងចេញលុយនេះមិនត្រូវដាក់នាំគេទៅនេះទៅនោះទៅនោះបានលុយមួយចេញនេះមិនត្រូវកើតក្រុមបង្កើតក្រុមខ្លួនឯងមួយទៀតដើម្បីដាក់នាំគេរកស៊ីអានឹងយកសាសនាធ្វើជាខែលអានឹងគឺអញ្ចឹងណាហើយទី3ហ្នឹងគឺធ្វើទៀនចំណាយទ្រព្យខ្លួនឯងហើយចំណាយទ្រព្យអ្នកដទៃទៀត ទី4ខ្លួនឯងក៏មិនធ្វើដឹកនាំគេក៏មិនមិនដឹកនាំដែរណាណាហ្នឹងហើយហ្នឹងខ្ញុំណាថ្មនិយាយចឹងទៅនិយាយតាមពិតបើបើយើងដាក់លេខរៀងមកតែទី4មិនមកទី3ទេខ្លួនឯងមិនធ្វើដឹកនាំគេក៏មិនធ្វើដែរទី4បានធ្វើខ្លួនឯងផងដឹកនាំគេផងអញ្ចឹងបានយើងមើល មានត្រាប់ធ្វើខ្លួនឯងមិនដឹកនាំគេ អាហ្នឹងគឺព្រះអង្គសម្ដែងថាបុគ្គលហ្នឹងកើតជាតិអាណាមានលទ្ធសម្បត្តិទេបរិវារសម្បត្តិគឺអត់មានទេទី2ដឹកនាំគេធ្វើចំណាយឲ្យត្រឹមគេខ្លួនឯងមិនចំណាយទេបានផលមកមានតែបរិវារទេប៉ុន្តែទ្រព្យសម្បត្តិគឺអត់មានទេទី3ខ្លួនឯងក៏មិនធ្វើដឹកនាំគេក៏មិនធ្វើក្រនឹងទ្រព្យក្រនឹងបរិវារទី4ដឹកនាំគេផងធ្វើខ្លួនឯងផងចំណាយទ្រព្យខ្លួនឯងផងចំណាយទ្រព្យគេផង បានផលមកគឺមានទាំងទ្រព្យសម្បត្តិមានទាំងបរិវារសម្បត្តិអញ្ចឹងរាល់ថ្ងៃដែលយើងធ្វើគឺយើងចាត់ចែងជាទ្រព្យសម្បត្តិចាត់ចែងយថាវិការយើងគ្រាន់តែនៅឆ្ងាយយើងមិនបានហុចតល់ដែរយើងទេប៉ុន្តែយើងក៏ធ្វើដោយដៃខ្លួនឯងដែរមានន័យថាយើងចាត់ចែងស្រេចយើងចាត់ចែងស្រេចអត្រូវចែកបគ្រួសារប្រមាណត្រូវ ប្រគេនមកមកវត្តប្រមាណគឺចាត់ចែងចាត់ចែងឲ្យស្រេចបានយើងឲ្យអ្នកដតីយកទៅជំនួសយើងដោយសារតែយើងនៅឆ្ងាយអាហ្នឹងគឺយើងមាននៅចេតនាគ្រប់គ្រងក្នុងការធ្វើទានដែរតែមិនមែនមានតែចេតនាមួយឬក៏មានចេតនាពីរឬចេតនាបីទេណាតែអាហ្នឹងវានៅលើនៅលើបុគ្គលដែរអ្នកខ្លះមានមិនគ្រប់អាហ្នឹងក៏អាចថាបានដោយសារអី ដោយសារតែលះបងក៏បានត្រេកអរឃើញឡើងលះបងបានប៉ុណ្ណាបាច់ចាំត្រេកអរឲ្យទៀតអានឹងគឺវាអញ្ចឹងដែរវាអញ្ចឹងដែរពេលខ្លះរវល់អាការអញ្ចឹងទៅលះបងដែរចូលលុយជាមួយទីកាអើចូលលុយជាមួយញាតិញោមអញ្ចឹងទៅប៉ុន្តែចូលហើយក៏មិនបានត្រេកអរអីក្នុងការធ្វើនឹងទៀតទេអាហ្នឹងក៏វាខ្វះខ្វះចេតនាខាងចុងអញ្ចឹងដែរអាហ្នឹងវាអាស្រ័យទៅលើបុគ្គលម្នាក់ម្នាក់ទៅណាអាស្រ័យទៅបុគ្គលម្នាក់ម្នាក់ ប៉ុន្តែរឿងប៉ុនគឺនៅតែបានអញ្ចឹងណាប៉ុនគឺបានគ្រាន់អត់មានខ្វះខាតអីទេណាហ្នឹងគឺខ្ញុំណាសូមចូលរួមប៉ុណ្ណឹងណាអរគុណច្រើនអឺឥឡូវនៅសល់ម៉ោង5នាទីទៅគុណចាស់ញៀនសាណៅណាចង់សួរថែមអឺរាជអសួរអំពីការប្រៀបផ្ទុំរវាងទៀនទាំងពីរហ្នឹងតើបើសិនតែយើងធ្វើអាអាណតិកៈទៀនហ្នឹងយើងធ្វើដោយការឲ្យគេធ្វើចំនួនតើវាអាច ដោយពេលយើងធ្វើដោយប្រកបដោយបញ្ញាឆ្លៀតវៃនឹងការធ្វើអាចបានអានិសង្សស្មើនឹងការធ្វើដោយខ្លួនឯងហ្នឹងទៀតចប់ចប់ចប់សេចក្តីហ្នឹងគឺដូចកាលនោះចាស់ចាចូលតាបានបញ្ជាក់មិញហើយយើងយើងត្រូវស្ដាប់ទៀនពីហ្នឹងឲ្យយល់សិនពីព្រោះអនតិកៈទៀនហ្នឹងមិនបាច់ចាំទៀនទីរោបញ្ញាអីទេព្រោះវាអាចទៅបានឯងអនតិកៈហ្នឹងណា បាទជាថាអាណត្តអាហត្តៈទៀតហ្នឹងសតិកៈហ្នឹងគេឲ្យដោយខ្លួនឯងបើនេះថាមិនមែនតយើងធ្វើអីខ្លួនឯងតបតបតបតបសពមិនក្នុងន័យអញ្ចឹងទេណាមិនក្នុងន័យអញ្ចឹងណាដោយការការចន្ទជោបញ្ជាក់មែនថាដូចយើងនៅអូស្ត្រាលីអញ្ចឹងយើងមិនអាចទៅធ្វើទៀតនៅស្រុកខ្មែរកើតទេសម័យនេះហ្នឹងឯហ្នឹងគឺយើងទៅអត់បានដល់អញ្ចឹង ប៉ុន្តែយើងញ៉ៅលុយហ្នឹងទៅឲ្យអ្នករដ្ឋីចាត់ឯងប៉ុន្តែការធ្វើការគិតគូរអីគឺយើងអ្នកគិតគូររួចអស់ហើយអញ្ចឹងតបីយើងផ្ញើលុយទៅឲ្យអ្នកនោះចាត់ចែងជំនួសយើងក៏ដោយប៉ុន្តែទៀនហ្នឹងក៏នៅក្នុងការអតិកៈទៀនដដែលមិនមែនចូលនៅក្នុងអនតិកៈទៀនទេអឺតោះណាកន្លែងហ្នឹងមិនមែនចូលនៅណាណាចូលដល់យើងធ្វើផ្ទាល់ដែរណែ អនតិកទានប៉ុន្តែអនតិកទានហ្នឹងទោះបីថានៅចំពោះមុខនឹងក្រៅមិនបាច់ចាំនិយាយថាយើងកើតទេអូយើងធ្លាប់ឮអញ្ចឹងធ្លាប់ឮហើយយើងបុជាពិសេសគឺភាកច្រើនប្តីប្រពន្ធខ្លះគឺអញ្ចឹងអូយតម្លៃគេធ្វើខ្ញុំក៏បានអាហ្នឹងវាចូលទៅក្នុងអនតិកៈទីហ្នឹងគឺថាប្រពន្ធធ្វើអញបានដែរ អញមិនខ្វល់ឯប្រពន្ធឯងចង់ស្លចង់អំចង់ធ្វើអីធ្វើទៅអញមិនខ្វល់ចាំហ្នឹងអាហ្នឹងដូចនាងសុជាតាដែរអញ្ចឹងនាងសុជាតា ដែលជាប្រពន្ធរបស់មាននុបហ៎ដែលដែលថាអត់មានធ្វើអីគាត់ទៅពីតុបតែង ខ្លួនឲ្យស្អាតទៅឲ្យឲ្យប្តីស្រឡាញ់ទៅបានដែរមានមាននុបហ្នឹងណាមានខែមាននុបហ៎ ប៉ុន្តែសេជាតានោះវាអត់ទាំងត្រេកអរទៅទៀតហ្នឹងគាត់អាហ្នឹងឃើញឃើញរបៀបអញ្ចឹងចង់និយាយថាពាក្យថាអនតិកៈក្នុងទីនេះគឺក្នុងមិនមិនថាយើងយើងឥឡូវយើងឧទាហរណ៍ចេះយើងធ្លាប់ស្ដាប់មហាបាសិកាវិសាខាលោកសិទ្ធិអនាថបណ្ឌិតពីលោកសិទ្ធិអនា ថាបណ្ឌិតគឺកូនស្រីនាងសផតិនាងជលសផតិពេលដែលនិមន្តប្រសង់មកជាប្រកដីក្នុងផ្ទះហើយលោកសេដ្ឋីក៏មិនសូវមានពេលទំនេរទេមហាបាសិកាខ្សែខាងដូចគ្នាអញ្ចឹងដែរព្រោះគេត្រូវការអញ្ជើញទៅកាន់រោងទានក្រុងបននេះផ្សេងផ្សេងឯកន្លែងក្នុងក្រុងសាស្ត្រីហ្នឹងហើយបើអត់មួយគឺត្រូវបានមួយ អ្នកទាំងពីរពេលហើយគេអញ្ជើញទៅទាំងពីរអញ្ចឹងលោកសេដ្ឋីគាត់បន្ទោបដាក់ឲ្យនឹង សពតិមហាសពតិហើយបើតប់ពីនាងមហាសពតិមានគ្រួសារកាន់តែគ្រួស្វាមីទៅព្រោះទៅដាក់នៅលើនឹងដាច់ទេអត់ច្បាស់អតបលើដល់ទៀត អត់លឺផងមនតទៀតមនតអត់លឺផងឲ្យមនមិនអមមានបញ្ហាអីហ៎ដាច់សេវាកាំងជាប់ហើយអត់អីទេឥឡូវដល់ម៉ោងដែរហើយប៉ុណ្ណឹងចុះមិនមិនបាច់បន្តថែមមិនតន់អា ឲ្យលោកចូលមកបញ្ចប់ទៅណាលោកចូលមកម្ដងទៀតឯងចូលមកម្ដងទៀតមកអើទៅមកអត់លើអត់អត់លើសង្ស័យអ៊ីនធឺណិតទៀតរបស់កណាមិនដឹងអត់លឺទេសេតតែមានគេទេចូលមិនដាច់ប៉ັດដែរ ទេចឹងអីមិនចាំគេទេចូលទេមានបញ្ហាអ៊ីនធឺណិតអត់អត់លើសំឡេងទេកណាសេរីអស់ហើយអត់មានទេអស់ឡើប៉ុណ្ណឹងចប់កុំចាស់ប៉ុណ្ណឹងហើយចប់ មិនអត់លឺទេអត់លឺទេលឺអត់ចេញមកក្រៅអត់លឺចេញមកក្រៅផងអូអេវ៉ាងអាចអាវ៉ាងសេរ៉ូអាវ៉ាងសេរ៉ូហើយអាវ៉ាងសេរ៉ូប៉ាតោហើយ no no ចឹងប៉ុណ្ណឹងចាស់គាត់ចាស់ហើយប៉ុណ្ណឹងយើងគ្រប់ម៉ោងហើយ1ម៉ោងកន្លះហើយអញ្ចឹងក៏សូមជូន ចង់ឲ្យលោកអញ្ចឹងតែបើមិនមិនមិនមិនមកទេមកបង្កើតទេតែមើលមកកើតទេព្រោះបើកាំងសេវាវាដាច់អ៊ីនធឺណិតអញ្ចឹងណាសូមសូមសូមបន្តិចសូម4 5នាទីចុងក្រោយចឹងណាណាណាណាអញ្ចឹងសូមបន្ត ពីគុណចាញ់ញ៉ាំសាក់ណោបន្តិចដោយសារតែមានបញ្ហាខាងលោកហ្នឹងដូចជានិយាយមកមិនលើសំឡេងតែតើទៅជាមួយនឹងការ លើកឡើងពីការឲ្យទៀនអឺរឿងសាហតិកៈទៀនធ្វើដោយដៃខ្លួនឯងនិងអនតិកៈទៀនដែលប្រើគេឲ្យធ្វើអឺបាញ់មិនគឺរឿងកម្ចាស់លើកពីលើកដល់អនតិកៈទៀនគឺប្រើគេឲ្យធ្វើឬក៏មិនធ្វើខ្លួនឯងទេគឺគេធ្វើគឺថាគេធ្វើទៅបបានហើយបាទហើយរឿងប្តីប្រពន្ធក៏មានច្រើនដែរ គាត់ថាបាច់ចាំធ្វើខ្លួនឯងទេប្រពន្ធធ្វើឲ្យបានដូចតែគ្នាហ្នឹងណាហើយពេលខ្លះប្តីហ្នឹងទៀតប៉ុនទៅធ្វើទៀនហើយ ទៅធ្វើប៉ុនហើយទៅវិញជូនប៉ុនអត់យកទៀតអត់យកទៀតហ្នឹងហើយថាប៉ាវាឯងទទួលប៉ុនពីពីខ្ញុំផងដែរម៉ាក់វាឯងលឿយហត់តែឯងយកតែឯងទៅប៉ាមិនយកទេណា ហ្នឹងមានចឹងទៀតណាមានតែខ្លះអោយប៉ុនមិនយកទៀតណាប្តីខ្លះហ្នឹងណាអញ្ចឹងរឿងដែលប្រើគេឲ្យធ្វើហ្នឹងគឺមានន័យថាខ្លួនឯងអាចធ្វើបានប៉ុន្តែមិនធ្វើក្នុងន័យហ្នឹងទេណាណាខ្លួនឯងធ្វើបានតែមិនធ្វើណាតែដូចយើងរាល់ថ្ងៃយើងចាត់ចែងពីអូស្ត្រាលីទៅកម្ពុជាមានតំណាងចែកចាយនៅនោះហ្នឹងគឺធ្វើខ្លួនឯង យើងធ្វើខ្លួនឯងតែយើងមិនមែនឲ្យគេធ្វើដែលយើងមិនមិនធ្វើទេគឺយើងធ្វើតែក្នុងការធ្វើមាន2វាមានទី1គឺយើងធ្វើ នៅចិត្តទី2ធ្វើឲ្យឆ្ងាយធ្វើដោយប្រយោលធ្វើដោយប្រយោលតាមពិតយើងយើងយើងធ្វើខ្លួនឯងហ្នឹងយើងចាត់ចែងឲ្យស្រេចអស់ហ្នឹងឃើញណាតែអាត្រង់ដែលយើងពាក្យថាប្រើគេហ្នឹងមើលខ្លួនឯងអាចធ្វើបានឲ្យបានប៉ុន្តែមិនឲ្យដោយដោយបាយាសេរីចញ្ញៈអញ្ចឹង ខ្វះអីអ្នកដែលមកសុំទាននៅនឹងមុខណាផ្ទះមុខខ្លងគ្រឿងនគរប៉ុន្តែមិនធ្វើប្រើគេអាហ្នឹងគេហៅថាអនតិកៈហ្នឹងណាក្នុងន័យហ្នឹងគឺយើងបែងចែកជាពីរអញ្ចឹងអញ្ចឹងយើងនិយាយអំពីរឿងផលនិយាយពីរឿងអនិសង្ឃអីហ្នឹងគឺ យើងអាចបន្តសប្តាហ៍ក្រោយមកសប្តាហ៍ទៀតក៏បានដែររឿងទៀតណាហ្នឹងរឿងហ្នឹងប្រហែលជាទុកមួយសប្តាហ៍ទៀតឬក៏ពីរសប្តាហ៍ទៀតក៏មិនដឹងនៅវែងឆ្ងាយឡើយណាដែរព្រោះអី រាល់ថ្ងៃនេះគឺយើងមានចំណុចដែលយើងធ្វើហ្នឹង គឺច្រើនបើចាំបោះបើចង់ចូលបាននៅតែតែបិទទូរស័ព្ទសិនបើមិនសិនសិនចាំបើកវិញអានឹងមកវិញពីព្រោះកាំងវិញគុណអឺមតិកៈទៀនហើយអសំរៈទៀនដូច គ្នាគុណចាអឺអនតិកៈទៀនហើយអសបរោះទៀនណាដូចគ្នាគុណចាពីហ្នឹងហ្នឹងហើយ ហ្នឹងហើយវាចូលនៅ ក្នុង ចូលនៅក្នុងនៃ ប្រើគេឲ្យមិនធ្វើខ្លួនឯងអាហ្នឹងចូលក្នុងអសពបរិសទានហ្នឹងឯងបងណាគឺប្រើ គេឲ្យមិនឲ្យតែដៃខ្លួនឯងទេរហូតដល់ទៅការបោះឲ្យឲ្យតែអញ្ចឹងក្នុងនោះគឺអសពរិសទានមានមួយដែរគឺប្រើគេឲ្យឲ្យខ្លួនឯងមិនធ្វើទេហើយកន្លែងហ្នឹងបើយើងនិយាយទៅក្នុងន័យខ្លះគឺ អ្នកមានទ្រព្យធនធានខ្លះគឺមានន័យមានតាកតងមួយបញ្ហាហ្នឹងដែរពេលខ្លះគាត់អ្នកមានក្តោបស្ដំគាត់អ្នកមានគោលពងពយទៅគាត់មិនទៅចង់ធ្វើខ្លួនឯងទេគាត់ប្រើគេឲ្យធ្វើទៅទោះបីគេមិនសុំទាននៅមុខផ្ទះក៏ដោយដែរគាត់គិតថាខ្លួនឯងមានមុខមានមាត់អីមានគេឈ្មោះ មានទ្រព្យស្ដកស្ដំអញ្ចឹងយកទៅយធទៅហុចឲ្យពួកអ្នកត្រអ្នកអីចឹងដូចមិនសមអញ្ចឹងអញ្ចឹងប្រើគេទៅ ណាប្រើគេឲ្យធ្វើទៅណាណែឯងយកទៅអោយចេះចេះតែអាហ្នឹងគឺសត្វទៅចូលក្នុងអនត្តកទានណាហើយមិនឃើញអត់អត់លឺគាត់ចាសោះព្យាស្រ័យមកការធ្វើទៀតរហូតដល់អ្នកខ្លះគិតថាมันធ្វើទៀនជាមួយអ្នកក្រ ទេ ខ្លាចក្រ តាមអ្នកក្រទៀតអាហ្នឹងគឺសុទ្ធតែក្នុងនៃជាអាសាពុរិសទៀនទៀតណាអាហ្នឹងគឺมันល្អទេណាហ្នឹងខ្ញុំណាសូមអឺ បញ្ជាក់សេចក្តីប៉ុណ្ណឹងទេ ដើម្បីបញ្ចប់ប្រពន្ធចាស់ញាតិសាណោលោកអឺមានបញ្ហានិយាយតមិនបានទោះបីតែចូលមកឬយើងនិយាយប៉ុន្តែលោកនិយាយមកយើងស្ដាប់បានស្ដាប់បានតែអញ្ចឹងលោកលោកប្រហែលជា ត្រូវធ្វើគោសិនហើយគោសិនណាគឺកន្លែងភាសាកាយវិការណាត្រូវធ្វើគោសិនហើយខ្ញុំណាធ្វើនិយាយចំនួនណាអញ្ចឹង យើងចាំបន្តអធិប្បាយអីសប្តាហ៍ក្រោយទៀតទៅដើម្បីបានជាសេចក្តីបាទអរគុណច្រើនណាឥឡូវពេលវេលាក៏ចូលដល់ទីបញ្ចប់ដែរគ្រប់ម៉ោងហើយយើងមួយម៉ោងកន្លះល្មមហើយចឹងខ្ញុំកណ្ណាសូមអរគុណប្រគុណចាស់ទាំងពីរព្រះអង្គដែលបានលះបង់ពេលវេលាហើយនឹងសតិបញ្ញាមកសម្ដែងពធជូនជាធម្មទានដល់ញាតិញោមពុទ្ធបរិស័ទញោមអាសិកា ផងដែរសូមប្រគេនបនជូនបនគុណចាស់បានសម្ដែងនៅមគ្គផលវិសោផងបនបានស្មើស្មើគ្នាហើយជូនបនដល់ញាតិញោមទាំងអស់គ្នាដែលបានចូលរួមទស្សនាហ្នឹងឲ្យបានចំណាយស្មើស្មើគ្នាហើយនៅសូមឲ្យបានអ្នកផលវិសោផលបនដល់ទីបំផុតពលគឺព្រះនិព្វានជាទីបរមសពកំបីឃ្លៀងទៀតឡើយសូមថ្វាយបង្គំលាសូមចម្រើនពរលា